وأظلنا شهر السلام ضيف يزور بكل عام بسم الله الرحمن الرحيم الحمد لله رب العالمين والصلاة والسلام على أشرف الأنبياء على آله وصحبه أجمعين أما بعد السلام عليكم ورحمة الله وبركاته អัลฮัมឌុលីឡាបងប្អូនសាស្ត្រីអ៊ីស្លាមជាទីគោរពថ្ងៃនេះគឺជាថ្ងៃទីយប់ទី28នៃខែរ៉ាម៉ាឌនយើងឃើញថានៅមិនដល់ប្រហែលខែទៀតទេ គឺយើងនឹងចាក់ចេញឬក៏លាចាកពីខែរ៉ាម៉ាឌនយ៉ាចឹងទេមានន័យថាថ្ងៃរយ៉ារបស់យើងក៏ជិតមកដល់ថ្ងៃដែលយើងស្រ័យបួសក៏ជិតមកដល់នៅប្រហែលជា2ឬក៏3ខែទៀតតែប៉ុណ្ណោះ ហើយនេះឱកាសនេះផងដែរគឺយើងខ្ញុំសាស្ត្រានៅក្នុងភ័យសហគមន៍អ៊ីស្លាមខេត្តពិសេសនោះក៏បានរៀបចំនៅកម្មវិធីពិភាក្សាមួយស្ដីអំពីថ្ងៃរយ៉ាទីវិបុនឬក៏យើងហៅឈ្មោះថារយ៉ារបស់អ៊ីស្លាមរបស់យើងចឹងទេនៅក្នុងថ្ងៃនេះគឺយើងមានវាគ្មិនចូលរួមចំនួន3នាក់ផងដែរដែលទីមួយអ៊ីស្តាតម៉ង់សូរអាប់ឌុលឡា នៅខេត្តកំពតអឺសូមទួនទួនបើចាំបាច់បិទកាមេរ៉ាទេដើម្បីឲ្យទស្សនិកជនរបស់យើងគាត់គាត់ឃើញអញ្ចឹងណាយ៉ាទីមួយស្តាតវាគ្មិនរបស់យើងស្តាតម៉ាន់សូរអាប់ឌុលឡាខេត្តកំពតអឺស្តាតយូសូអាមីននៅកោះកុងម៉ាឡេស៊ីគាត់នៅកោះកុងឥឡូវនេះហើយស្តាតមូហាម៉ាត់ហាសាន់នៅខេត្តកែបយ៉ា អញ្ចឹងអ៊ីនសាអល់ឡោះកម្មវិធីរបស់យើងនារីត្រីនេះយើងនឹងសិក្សាឬក៏ពិភាក្សាអំពីអាដាបនិងការការសាឡាដអ៊ីដហើយនឹងហុកមមួយចំនួនដែលពាក់ព័ន្ធទៅនឹងថ្ងៃរយ៉ារបស់យើងសម្រាប់ព្រះត្រីនេះផងដែរគឺសម្រាប់អ្នកដែលកំពុងទស្សនាណាបងប្អូនរបស់យើងដែលចូលរួមស្ដាប់និងទស្សនាផ្ទាល់នារីត្រីនេះ ប្រសិនបើមានចម្ងល់ឬក៏មានមសាឡាអីដែលពាក់ព័ន្ធទៅនឹងប្រធានបទរបស់យើងអាច comment សួរនៅ comment របស់យើងបានឬក៏យើងអាចចូលផ្ទាល់ដើម្បីជជែកពិភាក្សាជាមួយនឹងវិក្កាមរបស់យើងក៏បានដែរណាយើង comment អ្នកដែលចង់ជួបពិភាក្សាផ្ទាល់មកជាមួយនឹងវិក្កាមរបស់យើងខ្ញុំនឹងឲ្យចូល inshallah ដើម្បីនិយាយសួរដល់ផ្ទាល់ចំពោះវិក្កាមរបស់យើងផងដែរ ចាហើយយើងនាំគ្នាជួយ share ម្នាក់មួយដើម្បីចែករំលែកទៅដល់កម្មវិធីនេះដល់បងប្អូនរបស់យើងដទៃទៀតដើម្បីទស្សនាឬក៏ក្រេបជញ្ជក់នៅហ្វាយដានិងលទ្ធផលប្រយោជន៍ដែលយើងទទួលបានបន្ទាប់ពីយើងសាឡាត់តារ៉ាវីហ៍រួចទាំងអស់គ្នាអ៊ីនសាអល់ឡោះយ៉ា បងប្អូនរិះសាមទីគោរពដើម្បីកុំឲ្យខាតពេលវេលាយូរគឺថ្ងៃនេះគឺយើងជួបដំបូងមកផុតគឺឧស្សាហ៍យូសុះអាមីនយ៉ាអស្សឡាមអាឡៃគុំវរ៉ាហ្មាតុលឡាហ៍ឧស្សាហ៍យូសុះ وعليكم السلام ورحمة الله وبركاته حياكم الله أستاذ صبتم جانا ដែរ أهلا وسهلا أهلا وسهلا بكم الحمد لله សុខសប្បាយធម្មតា ចាអឺកូនចោតអីទេកូនអូនតូចដែលកាលលើកមុនយើងទទួលនៅព័ត៌មានឈឺនេះអត់អីណាជាសុខស្បាយហើយទេហ្នឹងហើយហ្នឹងហើយសុខស្បាយជាធម្មតាអត់អីទេតបមីចាតបមីបងប្អូនយើងជារឿយរឿយតែតែឃើញសើតឡាយនៅក្នុង page ចឹងតែតែសួរថានៅទីណាណាគាត់តាមផ្ញើសួរទុកច្រើនអ្នកដែរដោយសារតែនឹករលឹម យើងរាល់ខែរ៉មដនអញ្ចឹងតែឃើញមុខម្ដងអញ្ចឹងទៅដល់ឡាយឆ្នាំនេះយើងបាត់មុខកូវីដអញ្ចឹងទៅបាត់មុខអញ្ចឹងឃើញតែក្នុងទូរទស្សន៍ទូរទស្សន៍ឃើញតែក្នុង Facebook អញ្ចឹងណាយ៉ាយ៉ាអัลฮัมឌីលឡាទោះបីយ៉ាងណាក៏ដោយក្នុងក្នុងរាត្រីនេះគឺយើងមានឱកាសជួបគ្នា ហើយបានវិភាគយើងនឹងធ្វើការវិភាសាជាមួយគ្នាហើយទន្ទឹងនោះផងដែរយើងនឹងត្រៀមនៅចម្លើយឆ្លើយនឹងសំណួររបស់ទស្សនិកជនរបស់យើងដែលគាត់ចូលរួមអ៊ីនសាអល់ឡោះ ភាសាដំបូងឡើយដែលយើងនឹងលើកឡើងនៅពិធីរបស់របស់យើងពាក់ព័ន្ធទៅនឹងថ្ងៃរយ៉ាដែលយើងហៅថាអ៊ីតអញ្ចឹងអឺតើអ្វីទៅហៅថាអ៊ីតទៅមានន័យយ៉ាងម៉េចឬក៏រយ៉ានឹងមានន័យយ៉ាងម៉េចការទូទួតធ្លាប់ទៅហៅថ្ងៃរយ៉ារយ៉ានេះយើងហៅថាប៉ុនប៉ុន្តែតាមពិតមិនដូចជាប៉ុនដូចជាប៉ុនរបស់សុខខ្មែរឬក៏យ៉ាងម៉េចអញ្ចឹងថាអូស្តាចាប់ដើមដំបូងនេះបកស្រាយបន្តិចពាក់ព័ន្ធទៅនឹងពាក្យថាអ៊ីតរបស់ដល់ស្តា أكون آه، أستاذ عملي بسم الله والصلاة والسلام على رسول الله وبه نستعين ولا حول ولا قوة إلا بالله العلي العظيم رب اشرح لي صدري ويسر لي أمري واحلل عقدة من لساني يفقه قولي السلام عليكم ورحمة الله وبركاته وعليكم السلام الحمد لله تبتم آه، آه، syukur jumpa Allah dan syukur jumpa Allah Subhanahu wa taala dan Allah ban hidayah អនុញ្ញាតឲ្យរូបលិនបានចូលរួមក្នុងកម្មវិធីដ៏មានតម្លៃនៅពេលយប់នេះ ហើយក៏អរគុណទួនរំលីស្ម៉ាអ៊ីលដែលបានរៀបចំកម្មវិធីហើយអរគុណអូស្តាតម៉ាន់ស៊ូតអាប់ឌុលឡានិងអូស្តាតមូហាម៉ាត់ហាសាន់ដែលបានចូលរួមនៅក្នុង កម្មវិធីដ៏មានអត្ថន័យនេះអញ្ចឹងពាក់ព័ន្ធនឹងអ៊ីដអាល់អ៊ីដឬក៏រយ៉ានៅក្នុងភាសាអារ៉ាប់មកពីពាក្យអាដាភាសាអារ៉ាប់ហ្នឹងគឺអាល់អ៊ីដហ្នឹងបាន អាដាយ៉ាអ៊ូឌូ បានន័យថា ត្រឡប់អាដាបអានេះគឺត្រឡប់ក្នុងភាសាអារ៉ាប់អញ្ចឹងគេមូលហេតុដែលរយ៉ានៅក្នុងអ៊ីស្លាមដែលហៅថាអ៊ីបហ្នឹងដោយសាររយ៉ាហ្នឹងគឺវាត្រឡប់ត្រឡប់ជារៀងរាល់ឆ្នាំជារៀងរាល់ឆ្នាំអាហ្នឹងបានគេឲ្យឈ្មោះថាអឺរយ៉ាឬក៏អ៊ីបហ្នឹងអញ្ចឹងអឺរយ៉ានេះឬក៏អាល់អ៊ីបនេះគឺជា shiar បានន័យថាជានិមិត្តនិមិត្តរូបមួយ ដ៏សំខាន់សម្រាប់អ៊ុម៉ាត់អ៊ីស្លាមហើយក៏សម្រាប់អ៊ុម៉ាត់ដទៃទៀតដែរយើងមើលកលេចទៅលើអ៊ុម៉ាត់ដល់លើសកលលោកទាំងអស់ហ្នឹងបានន័យថារយ៉ានេះគ្រប់ប្រជាជនមិនមែនអាយ៉ាមិនមែនសម្រាប់តែអ៊ុម៉ាត់អ៊ីស្លាមទេគឺអ៊ុម៉ាត់ទាំងអស់មានរយ៉ាពួកគេរៀននេះខ្លួនអញ្ចឹងអ៊ីស្លាម គឺមានពីររយ៉ាដែលយើងដឹងហើយពេលដែលនប៊ីសល្លោះអាលីសាឡាំទៅកាន់ទៅដល់ទឹកដីម៉ាឌីណាដំបូងតាមរយៈអាឌីសអាណាសនប៊ីសល្លោះអាលីសាឡាំបានថា قال قدم رسول الله صلى الله عليه وسلم المدينة ولهم يومان يلعبون فيهما فقال ما هذان اليومان قالوا كنا نلعب فيهما في الجاهلية فقال إن الله قد أبدلكم بهما خيرا منهما يوم الأضحى ويوم الفطر ចឹងហាឌីសនេះចង់បញ្ជាក់ថាអឺមុននឹងមុននឹងនប៊ីសល្លោះអាឡៃសាឡាមបង្កើតជារាជការអ៊ីស្លាមគឺសូម្បីតែនៅសម័យយ៉ាហ៊ីលីយ៉ាក៏មាន រយ៉ាដូចគ្នា ចឹងពេលនោះពេលដែលណាប៊ីទៅដល់ទឹកដីម៉ាឌីណាដំបូងណាប៊ីក៏ប្រទះឃើញសាហាបាត់សាហាបាត់ឲ្យកូនចៅរបស់ពួកគាត់កំពុងតែអឺរំលេងសបាយណាក្មេងៗហ្នឹងលេងសបាយអញ្ចឹងណាប៊ីឆ្ងល់ណាប៊ីសួរតើថ្ងៃនេះថ្ងៃថ្ងៃអីបានពួកឯងកំពុងតែលេងសបាយហ្នឹងពេលនោះអឺសាហាបាត់ឆ្លើយថានេះជាថ្ងៃដែលយើងនៅសម័យយ៉ាហ៊ីលីយ៉ាមកហើយតកូនតចៅហ្នឹងជាថ្ងៃបុណ្យរបស់យើងដែលពួកយើងកំពុងតែសបាយ ចឹងពេលនោះនប៊ីសសឡាមថាពិតណាស់អល់ឡោះក៏បដូរអល់ឡោះបានបដូរឲ្យពួកអ្នក នៅថ្ងៃបុណ្យ2ផ្សេងទៀតណា ដែលដែលមិនមែនជាបុណ្យហ្នឹងទេគឺបុណ្យអល់អតហានិងបុណ្យអល់ហ្វីត្រីហេតុដូច្នេះហើយយោងតាមហាឌីនេះគឺសម្រាប់អ៊ុម៉ាត់អ៊ីស្លាមគឺមានបុណ្យពីរហ្នឹងគឺបុណ្យសុទ្ធតកើតឡើងក្រោយពីយើងបំពេញកាតព្វកិច្ចរុកុនអ៊ីស្លាមទាំងអស់គឺបុណ្យអល់អតហាបន្ទាប់ពីបំពេញយ៉ាយ៉ា បានន័យថាសម្រាប់ប្រជាជនអ៊ីស្លាមគឺមានទិវាប៉ុន2ជាទិវាប៉ុនពេញសិទ្ធិរបស់ខ្លួនប៉ុនមិនមែនប៉ុនពេញសិទ្ធិគឺបានន័យថាប៉ុនដែលច្បាប់ផ្សាររ៉ាអ៊ីស្លាមអនុញ្ញាតឲ្យនឹងបង្កើតមានតែពីរហ្នឹងទេហើយអញ្ចឹងមានន័យថាមានន័យថាកាលណាបើជារបស់អ៊ីស្លាមវាតែងតែមានហិក្មាតឬក៏មានអត្ថន័យជ្រាលជ្រៅតើប៉ុនទាំងពីរនេះមានអត្ថន័យបង្កប់ដោយអត្ថន័យនិងលំដៃយ៉ាងណាដែរស្ទើរ យ៉ាដោយសារដូចបានលើកឡើងចឹងគឺបុត្រទាំងពីរនេះសិតតកើតឡើងក្រោយពីអ៊ូម៉ាត់អ៊ីស្លាម បំពេញនៅកាតព្វកិច្ចរបស់គេរៀងខ្លួនដែលគេហៅថារុកុនអ៊ីស្លាមហ្នឹងណាដូចជារយ៉ាហ្វីត្រាស់នេះបន្ទាប់ពីយើងបានបំពេញនៅកាតព្វកិច្ចបួសរបស់យើងដែលជារុកុនអ៊ីស្លាមទី3ដែលជារុកុនអ៊ីស្លាមទី4អញ្ចឹងបន្ទាប់ពីយើងបំពេញចប់អល់ឡោះសុបហានតាឡាក៏បង្កើតឲ្យមានបុណ្យនេះដើម្បីអីដើម្បីឲ្យយើងគេហៅថាទទួលសបាយបន្ទាប់ពីយើងបំពេញកាតព្វកិច្ចមួយខែរួចមកហើយ រីឯរយៈមួយទៀតគឺរយៈអតហាបន្ទាប់ពីយើងបំពេញកតបកិច្ចរុគុនហាជីចឹងបានន័យថារយៈអ៊ីស្លាមនេះគឺក្រោយពីបំពេញកតបកិច្ចទាំងអស់ហើយហេកម៉ាត់ដែលទូរំលីសួរមិញថាមូលហេតុអីបានអល់ឡោះស៊ុបហានតាឡាបង្កើតរយៈនេះបង្កើតបុណ្យនេះឲ្យអ៊ុម៉ាត់អ៊ីស្លាមនោះគឺហេកម៉ាត់ដើម្បីឲ្យពួកគេ គេហៅថាទទួលស្បាយទទួលបាននៅអ្នកម៉ាត់ដែលអល់ឡោះស៊ុបហានតាឡាឲ្យគេបន្ទាប់ពីគេបំពេញនៅកតបកិច្ចរបស់គេកន្លងមកហើយរួចមកហើយអាហ្នឹងបានហេកម៉ាត់ដែលអ៊ីស្លាមបានបង្កើតនៅរយៈនេះ ហើយក៏ដូច្នោះដែររយ៉ាសម្រាប់គ្រីស្ទៀនរយ៉ាសម្រាប់ណាសររយ៉ាសម្រាប់អ៊ូម៉ាត់ផ្សេងៗតែតែមានអស់រីឯក្នុងអ៊ូម៉ាត់អ៊ីស្លាមយើងមួយទៀតដែលមានរយ៉ាដូចជារយ៉ាអល់ហ្គាឌៀតគេថាអ៊ីដុលហ្គាឌៀតរយ៉ារបស់ពួកស៊ីអាអល់បាទីនីយ៉ាដែលថ្ងៃហ្នឹងគឺពួកស៊ីអានឹកស្មានថា ជាថ្ងៃដែលណាប៊ីសាឡឡោះអាឡៃសាឡាំផ្ទេររាជឲ្យទៅសៃណាអាលីអាហ្នឹងគេឲ្យឈ្មោះថាផ្ទេររាជអ៊ីដុលអ៊ីដុលហ្គាឌៀតអាហ្នឹងក៏មានដែរនៅក្នុងពួកស៊ីអា ហើយមួយទៀតនៅក្នុងចំណោមអ៊ូម៉ាត់អ៊ីស្លាមខ្លះជាពិសេសនៅកម្ពុជាយើងដូចជារយ៉ាម៉ូលិតជាដើមអាហ្នឹងក៏មានដែរក៏ប៉ុន្តែអានេះគ្រាន់តែជាការស្មានខ្លួនឯងនឹងជាការទំនៀមទម្លាប់តាមគ្នាតែប៉ុណ្ណោះរីឯអ្វីដែលច្បាប់កំណត់ពិតប្រាកដនៅក្នុង Sharia អ៊ីស្លាមគឺនៅក្នុង hadith នប៊ី sallallahu alaihi wasallam ជា hadith សុហេនៅក្នុង sunan abi daud ដែលដែល បានសូត្រមិញហ្នឹងគឺនប៊ី sallallahu alaihi wasallam ថា qad abdalallah qad abdalakum bihi khairan minhuma គឺប៉ុណ្ណាអល់ឡោះបានដោឲ្យពួកអ្នកនៅរយ៉ា2តែប៉ុណ្ណឹងឃើញជំនួសវិញដោយជំនួសរយ៉ាដែលពួកអ្នកកំពុងតែតែស្បាយនេះគឺរយ៉ាអល់អផាគឺនឹងរយ៉ាអល់ហ្វីត្រីពីរយ៉ានេះតែប៉ុណ្ណោះដែលអល់ឡោះសុបានតាឡាបង្កើតច្បាប់ឲ្យអ៊ុម៉ាអ៊ីស្លាមថាជារយ៉ាសម្រាប់សាសនាអ៊ីស្លាមយ៉ាយ៉ាអរគុណច្រើនលោកសាស្ត្រអឺអัลฮัมឌីលឡាចឹងមានន័យថារយ៉ារបស់អ៊ីស្លាមគឺមានអត្ថន័យធំធេងណាស់ជាពិសេសគឺ អល់ឡោះសុបហានតាឡាបង្កើតឡើងឲ្យមានសេចក្តីសប្បាយរីករាយបន្ទាប់ពីយើងធ្វើការពលីក្នុងការបំពេញកាតព្វកិច្ចនៃអ៊ីបាដាតទៅចំពោះអល់ឡោះសុបហានហូតាឡាដែលជារកុនអ៊ីស្លាមអញ្ចឹងយើងឃើញថាបន្ទាប់ពីបួសគឺមានរយ៉ាបន្ទាប់ពីបំពេញហាជីវកុះអារ៉ាហើយ ធ្វើហាជីមានរយ៉ាហាជីដែរអញ្ចឹងនេះគឺជាអត្ថន័យជ្រាលជ្រៅខ្លាំងណាស់ពាក់ព័ន្ធទៅនឹងកាយរយ៉ារបស់យើង ដែលវាជាអត្តសញ្ញាណដ៏ធំសម្រាប់អ៊ីស្លាមរបស់យើងដែលមានន័យថាឲ្យទៅដល់ខេរយ៉ាគឺអ្នក ដែលអ៊ីស្លាមប្រងព្រាតទូទាំងពិភពលោកទទួលនៅសេចក្តីសប្បាយរីករាយហើយនឹងមានសេចក្តីសំណោះជាទីបំផុតនៅថ្ងៃរយ៉ារបស់យើងយ៉ាអរគុណច្រើនលោកសាសម្រាប់យើងចូលរួមជាមួយយើងពេលនេះហើយអ៊ីនសាអល់ឡោះយើងនឹងជួបសាស្ត្របន្តបន្តទៀត បន្តពេលនេះសូមជួបជួបជាមួយនឹងសេហ៊ុនអលកាបៀរអស្តាតមន្សូរនៅខេត្តកពតប្រទេសសិនអឺដោយសារអស្តាតក៏បានចូលរួមជាមួយយើងដែរអัลฮัมឌីឡាយើងឃើញថាជាកិត្តិយសដែលទំព័រ Facebook របស់យើងបានទទួលការជួយចូលរួមពីអស្តាតជាច្រើនដងមកហើយនៅខែរ៉ម៉ាឌនជាពិសេស ដែលលើកឡើងអំពីច្បាប់ឬក៏អាដាពាក់ព័ន្ធទៅនឹងមិនថាបួសមិនថាប្រធានបទដែលពាក់ព័ន្ធជាមួយខែរ៉ាម៉ាដនមកដល់ពេលនេះគឺយើងកំពុងតែជជែកអំពីអឺប្រធានបទនៃថ្ងៃរយៈផងដែរយ៉ាអ៊ូស្តាដមសូរសាឡាមអាឡៃគុំវ៉ាអាឡៃសាឡាមរ៉ាហ្មាតុលឡាបរកាតុហៃតាឡោះអ៊ូស្តាដសំឡេងឮច្បាស់ទេសំឡេងឮឮឮច្បាស់ហាំឌីឡាយ៉ាអីណាយ៉ាអ៊ីនសាអល់ឡោះឮថាអ៊ូស្តាដកំពុង បានបំពាក់លើសេវាអ៊ីនធឺណិតថ្មីជារឿងគួរឲ្យសប្បាយរីករាយផងដែរដោយសារយើងមានកម្មវិធីច្រើនដើម្បីជួបជុំគ្នាតាមរយៈប្រព័ន្ធអនឡាញនេះដោយសារតែស្ថានភាពកម្ពុជារបស់យើងកំពុងតែមានការរំខានដោយ COVID-19 ដូច្នេះយើងមានតែតាមរយៈអនឡាញនេះទេយើងបានជួបគ្នាញោមយ៉ាអូស្តាតប្រធានបទរបស់យើងថ្ងៃនេះគឺពាក់ព័ន្ធទៅនឹងខែរ៉យ៉ាទេវីបនអ៊ីស្លាមដល់ឡែកទេវីបនអ៊ីស្លាមរបស់យើង ឃើញថាមានលក្ខណៈខុសគ្នាពីទិវាបននៃសាមឬទិវាបននៃជនជាតិឬក៏ជាតិសាសន៍ដទៃអឺហើយដូច្នេះឧស្សាហ៍អាចលើកឡើងបន្តិចបានទេពាក់ព័ន្ធទៅនឹងអាដាបឬក៏អ្វីដែលអ៊ីស្លាមយើងគួរធ្វើនៅក្នុងថ្ងៃរយ៉ាជាលក្ខណៈត្រៀមឬក៏អ្វីដែលយើងធ្វើដើម្បីបង្ហាញនៅភាពសប្បាយរីករាយនៅថ្ងៃរយ៉ាបាទ យ៉ាអัลฮัมឌុលីឡាអរគុណច្រើនព្រោះស្ដេចអំនីអ៊ីស្ម៉ាអែលដែលបានផ្ដល់កិត្តិយសយប់នេះបានចូលរួមក្នុងកម្មវិធីដែលយើងរីករាយបងប្អូនគ្នាដោយសារថ្ងៃរយ៉ាក៏ដូចជាថ្ងៃអ៊ីដសម្រាប់អ៊ុម៉ាត់អ៊ីស្លាមទាំងប្រទេសកលលោក ដែលកំពុងតែគ្រប់ប្រណិប័តអស់រយៈពេល28ថ្ងៃ27ថ្ងៃយប់នេះយប់ទី28ដូច្នេះអ្វីដែលយើងទន្ទឹងរង់ចាំក៏ដូចជាអ្នកមួយចំនួនបណ្ដាអាលីសាម៉ាម៉ាឡាអ៊ីកាត់ គឺកំពុងតែថា មានការសោកស្ដាយពលរដ្ឋស្រីដឹងថាខែរ៉ូម៉ាដនជាខែអស្ចារ្យជាខែដែលអល់ឡោះតាឡាអព្យាស្រ័យប្រេទោសដល់បណ្ដាអ៊ុម៉ាត់អ៊ីស្លាមទាំងអស់យ៉ាហើយយប់នេះអ្វីដែលយើងទន្ទឹងរង់ចាំគឺថ្ងៃរយ៉ាដែលជាថ្ងៃមួយដែលសប្បាយរីករាយសម្រាប់អ៊ុម៉ាត់អ៊ីស្លាមដូចជាទូនយូសុបបានចែកថាបន្ទាប់ពីយើងបានបំពេញនៅកតបកិច្ចដ៏សំខាន់ គឺប៊ូសបន្ទាប់ពីនេះជារុកុនអ៊ីស្លាមទី4នៃរុកុនអ៊ីស្លាមរបស់យើងហើយដូច្នេះអ្វីដែលគួរធ្វើសម្រាប់ អ្នកអ៊ីស្លាមទូទៅនៅថ្ងៃបុណ្យអ៊ីឌីលហ្វីត្រីនៅថ្ងៃរយ៉ាហ្វីត្រាណារយ៉ាហ្វីត្រាណាយ៉ាដូច្នេះទី1គឺអ្វីដែលពួកគាត់ត្រូវធ្វើ គឺត្រូវតែសម្អាតរាងកាយគឺត្រូវមុនអំពីចេញទៅ ដើម្បីសូឡាតអ៊ីតពីព្រោះយើងដឹងថាសំយ៉ាងរយ៉ាសំយ៉ាងអ៊ីតហ្នឹងគឺវាកន្លែងប្រជុំជនកន្លែងប្រមូលផ្ដុំណាគ្រប់ស្ទប់វណ្ណៈ កន្លែងប្រមូលផ្ដុំគ្រប់ស្ទាប់វណ្ណៈដែលយើងនឹងទៅជួបដែលយើងទៅជួបនេះអាចជួបគ្នាដូច្នេះយ៉ាជុំជនរបស់យើងប៉ុន្តែសម្រាប់យើងឥឡូវនេះគឺអាចថាมันបានជុំជនអីជួបនៅច្រើនមាន ស្ទប់វណ្ណៈច្រើនទេដោយសារថាយើងក្នុងប្រទេសអញ្ចឹងណាដោយសារតែកូវីដចឹងយ៉ាយ៉ាសម័យកូវីដតែនេះគាត់ប្រាប់ថាប៉ុន្តែយើងយើងយើងយើង និយាយនេះយ៉ាប៉ុន្តែយើងនិយាយនេះយើងនិយាយជាលក្ខណៈទូទៅ លេខឱកាសលេខរយៈទូទៅដែលអាចណាចាលោករស់ឆ្នាំអាចធ្វើបានដល់ឆ្នាំនេះយើងដឹងហើយទាំងអស់គ្នាជាកណ្ដីលើកលែងតែយើងមិនអាចធ្វើបានលើកលែងឥឡូវនេះហាទឹកលើកលែងប៉ុន្តែគាត់ថាទៅបែរណាគឺយើងនឹកទៅយើងនឹកថាអ្វីដែលគួរធ្វើសម្រាប់រងរយ៉ាដែលយើងសុបាយរីករាយណាអញ្ចឹងយើងចេះតែលើកធានបត់ហ្នឹងទូរំលីមករៀបចំធានបត់នេះគឺដើម្បីឲ្យយើង យ៉ាងមិនបានធ្វើក៏បាននឹកឃើញដល់ថ្ងៃតែស្បាយអញ្ចឹងដែរចាចាអញ្ចឹងដូចទី1ដែលជាសុនណះណាប៊ីសល្លោះអាឡៃហ៊ីវ៉ាសាឡាំគឺលោកបានបង្ហាត់បង្រៀនឲ្យសាហាបាត់ក៏ដូចជាអ៊ុមម៉ាត់របស់លោក ដើម្បីសម្អាតរាងកាយក៏ដូចជាប្រើគ្រឿងក្អូបចាប្រើសម្អាតរាងកាយហើយនឹងប្រើគ្រឿងក្អូបដើម្បីមុនទៅចេញទៅសូឡាអ៊ីបអាហ្នឹងទី1ដែលគួរធ្វើជាអដបសិលធម៌ដែលគួរធ្វើនៅថ្ងៃរយ៉ាយ៉ា ចឹងដោយសារបណ្ដាសាហាបាត់ដូចជាយើងមើលអ៊ីប្នូអ៊ូម៉ារ៉ាឌីយ៉ាឡោះអានហ៊ូគាត់បានត្រៀមខ្លួនរបស់គាត់គាត់មិនគាត់មុនចេញទៅសាឡាហ្នឹងគឺមុនទៅហាសាឡាគឺទៅមុសាឡាអ៊ីតមុនទៅមុសាឡាគឺគាត់មួយទឹកសម្អាតរាងកាយរបស់គាត់អានេះចំណុចទី1ដល់ចំណុចទី2អ្វីដែលសម្រាប់យើង ជាអ៊ុម៉ាត់អ៊ីស្លាមហើយក៏ជាសុនណះរ៉ាស៊ូលឡោះសាឡឡោះអាឡៃវ៉ាសាឡាមផងដែរគឺឲ្យយើងហូបចំណីអាហារហូបចំណីអាហារ យ៉ាមុនអំពីចេញទៅសូឡាអ៊ីតថ្ងៃថ្ងៃរយ៉ាហ្វីត្រាស់ហ្នឹងគឺយើងហូបអាហារសិនប៉ុន្តែបើសុនណាស់ណាប៊ីសូឡាសានគឺឲ្យហូបផ្លែលម៉ាកណាអាក៏ឲ្យផ្លែលម៉ាកយោងតាមហាឌីសដែលហាឌីសសូហេដែលរ៉ាស៊ូលឡោះសល្លោះអាឡៃហ៊ីវ៉ាសាឡាមបានបញ្ជាក់ថារ៉ាស៊ូលឡោះគាត់អត់ចេញ ទៅសមាសយ៉ាងទេលោកត្រាតែគាត់ហូបបានហូបផ្លែប្រមាណគ្រាប់នៃផ្លែលម៉ាកសិន ហើយការហូបរបស់គាត់ហ្នឹងគឺហូបវាទៀតចា៎បើយើងមើលទៅក្នុងហាឌីស ដែលបានបញ្ជាក់ថារ៉ូស៊ូលឡោះសល្លោះអាលីវ៉ាសឡាមគាត់ហូបវិទៀតហ្នឹងគឺបើសិនហាឌីសុហេះនៅក្នុងបញ្ជាក់ថាពេលស្រ័យបុះរាល់ថ្ងៃពេលល្ងាចហ្នឹងគឺអត់មានហាឌីបញ្ជាក់ថាឲ្យហូបវិទៀតទេប៉ុន្តែនៅក្នុងថ្ងៃរយ៉ានៅថ្ងៃអ៊ីតថ្ងៃអ៊ីតហ្នឹង គឺរ៉ូស៊ូលឡោះសឡាមបានបញ្ជាក់ថារ៉ូស៊ូលឡោះបានហូបហ្នឹងយ៉ាគូលូហ៊ុនណាវិត្រស្លាប់បានហូបជាលក្ខណៈវិទៀតបានថាហូប3ឬក៏5ឬក៏7ចឹងទៅចាយ៉ានេះជាសេះសេះគូសេះសេះ បាទហូបជាសេះគូតែម្ដងបាទអញ្ចឹងហើយបើសិនមកហើយករណីថាយើងអត់មានលម៉ើទេ យើងហូបអ្វីក៏បានឲ្យតែ halal ហូបអ្វីដែល halal សម្រាប់យើងគឺយើងអាចហូបមុនអំពីប៉ុន្តែសុនណាគឺសបញ្ជាក់យ៉ាងច្បាស់លាស់ថាមុននឹងចេញទៅសំយ៉ាងឲ្យហូបសិនឲ្យហូបសិនដើម្បីថាថ្ងៃហ្នឹងគឺអ៊ីស្លាមថ្ងៃរយ៉ាគឺហារ៉ាមបួសតែម្ដងលឹមឡើងអេឡានទាំងអស់គ្នាប្រកាសទាំងអស់គ្នាថាហូបមុនចេញទៅសាឡាត់ដោយសារថ្ងៃហ្នឹងគឺអាចបួសបានទេថ្ងៃហ្នឹងគឺថ្ងៃដែលពីរនេះចានេះយើង ដល់ឡែកនេះសាឡាតនេះគឺដល់ឡែកតែរយ៉ាស្រ័យបុកទេសាយ៉ាវាស្រ័យបុកត្រាស់រ៉ាពីត្រាស់ប៉ុន្តែនៅពេលរយ៉ាហាជីហ្នឹងឲ្យបុកលំនៅអាស្រ័យតែម្ដងអាស្រ័យតែម្ដងអាបើហាអត់ហាផ្សេងពីហ្នឹងអត់ហាគេឲ្យធ្វើចឹងទេឲ្យយើងខលពីហ្នឹងបានហូបយ៉ាហើយចំណុចទី3គឺរ៉ាស៊ូលឡោះសល្លោះអាឡៃហ៊ីវ៉ាសាឡាំគឺបណ្ដាសាហាបាត់ណាប៊ីគឺពួកគាត់នៅថ្ងៃអ៊ីដហ្នឹងគឺគាត់យកចិត្តទុកដាក់ក្នុងការតឹកបៀត បណ្ដាពួកសាហាបតបណ្ដាសាហាបតរីវ៉ាយ៉ាត់អំពីបណ្ដាសាហាបតសាហាបតមួយចំនួនថាពួកគាត់បានទឹកបៀលតាំងពីចេញពីផ្ទះរបស់គាត់រហូតទៅដល់ទៅដល់មូសឡារហូតដល់កន្លែងសម័យយ៉ាងរយ៉ាហ្នឹងពួកគាត់អង្គុយទឹកបៀលរហូតទៅដល់អ៊ីម៉ាំចូលមកនៅពេលដែលអ៊ីម៉ាំចូលមកសម័យយ៉ាងទើបបានស្ងាត់សម្លេងទឹកបៀលចឹងសូមបញ្ជាក់ថាការទឹកបៀលនៅថ្ងៃអ៊ីដគឺជាសុណាណាប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសឡាំ ហើយសុណាក់ឲ្យយើងទឹកវាហ្នឹងឲ្យយើងចេញតាំងពីផ្ទះទៅចេញតាំងពីផ្ទះរហូតទៅដល់អ៊ីម៉ាមមកដើម្បីសូឡាតហើយដើម្បីគុណបាហើយទឹកវារបស់យើងតាមមនុស្សយ៉ាយ៉ាហ่ะបាទហើយតាមពីយើងទឹកវាការទឹកវារបស់យើងហ្នឹងគឺហៅថាដំបូងគឺឲ្យយើងជាគូហើយតាមឲ្យទៅវគ្គក្រោយគឺឲ្យយើងសេះ ឲ្យយើងវិទៀតយ៉ាងម៉េចបាទទី1អល់ឡោះអក្បរអល់ឡោះអក្បរហ៎អល់ឡោះអក្បរអល់ឡោះអក្បរអល់ឡោះអក្បរវ៉ាលីឡាហ៊ីលហាំនេះអ្វីដែលវ៉ារីតអំពីសាហាបាត់យ៉ាហើយចំណុចទី4គឺឲ្យយើងតាស់នេះអសាចង់ចង់ចង់ចង់សួរតិចពាក់ពាក់ព័ន្ធនឹងតកវិរអសាអឺតាមពិត តកវាថេរយានេះគឺជាឈីអាជាអត្តសញ្ញាណធំណាស់នៃថេរយារបស់ឥស្លាមយើង មានន័យថាបើអត់មានតកវាទេហាក់ដូចជាអត់គឺថ្ងៃរយាអញ្ចឹងអញ្ចឹងគាត់ថាតកវានឹងចាំបាច់គេតម្រូវឲ្យធ្វើបត់ហៅថាធ្វើទំនុកដូចអល់ឡោះអក្បតយើងហៅថាធ្វើលគូធ្វើលគូអញ្ចឹងដែរឬក៏យើងគ្រាន់តែតកវាធម្មតាធម្មតាបានដែរគាត់ថាតាមពិតអានេះបញ្ហាមួយស្អាឡានេះចង់ថាដោយសារមានអ៊ូឡាម៉ាក្នុងមូលបាក់ហ្វិកោះមួយចំនួន ដូចជានៅក្នុងមសិប Shafi'i ដោយសារគាត់ អនុញ្ញាតគាត់ថាមុស្តាហាប់ឲ្យយើងទឹកវិទ្យាលក្ខណៈយ៉ាម៉ៃលក្ខណៈនៅក្នុងមស្ជីតប៉ុន្តែបើអ្វីដែលអូនថាចង់ចង់សួរថាចេះធ្វើបត់ធ្វើបត់ធ្វើលគូធ្វើលគូឲ្យប្រុសហ្នឹងហ្នឹងហ្នឹងអាហ្នឹងវាអត់មានថាការផ្សារភ្ជាប់ ដែលជាពិតប្រកបអំពី ការធ្វើលាគូនោះទេក៏ប៉ុន្តែគាត់ថាអ្វីដែលជារំភើបដែលដែលភាក្នុងអាហាចិត្តរបស់អ៊ុម៉ាត់អ៊ីស្លាមហ្នឹងគឺឲ្យយើងធ្វើអ្វីឲ្យយើងថាលឹកឃើញថានឹងវារំភើបក្នុងចិត្តរបស់យើងណាប៉ុន្តែធ្វើទឹកកបៀតឲ្យតែសូត្រដោយសារបានហើយគឺអាចយ៉ាយ៉ាអញ្ចឹងប៉ះឡាបានដដែលប៉ះឡាបានដដែលទោះបីយើងមិនធ្វើលគូក៏ដោយអរគុណច្រើនសាស្ត្រយើងទៅជួបឧស្តាហ៍រវៈបន្តទៀតយ៉ាយើងទៅជួបឧស្តាហ៍រវៈបន្តទៀតហើយអឺ អ៊ីនសាអល់ឡោះបន្តិចទៀតយើងជួបឧស្តាតបន្តទៀតហើយតាមពិតឧស្តាតមូហាម៉ាត់អាសានគាត់កំពុងតែព្យាយាមចូលមកហើយដោយសារតែប្រព័ន្ធអ៊ីនធឺណិតរបស់គាត់ថ្ងៃនេះគឺរ៉ាស់រួលអញ្ចឹងសូមស្តាតយូសោះទីទៀតដោយសារគាត់មានចំណុចច្រើនដែលយើង ទៅឲ្យគាត់បកស្រាយថ្ងៃនេះហើយមុននឹងជួបឧស្តាតយូសោះសូមប្រាប់ថាមាននេះបងស្លេះមូហាម៉ាត់គាត់មានខមមិនសំណួរ ប៉ុន្តែជឿជាក់ថាសំណួរនេះស្តាប់នឹងបកស្រាយនៅពេលបន្តិចទៀតនេះអឺសម្រាប់បងស្លេះបើសិនជាកំពុងទស្សនាចង់ចូលសួរវាគ្មិនយកផ្ទាល់អាចចូលដែលខ្ញុំឲ្យ link ខាងក្រោមហ្នឹងគឺអាចចូលបានខ្ញុំដាក់ជូនហើយជួបជាមួយនឹងវាគ្មិនយកផ្ទាល់អាចសួរអឺចរចាផ្ទាល់តែម្ដងហើយបើអត់ក៏បានដែរយើងនឹងអានសំណួរអឺទីទៀត ខ្ញុំនឹងអានសំណួររបស់គាត់ដើម្បីឲ្យទួទួនេះបកស្រាយណាបន្ទាប់ពីគាត់បកស្រាយអាចចូលទៅនឹងសំណួរដែលបងសួរនេះទៀតផងពាក់ព័ន្ធទៅនឹងថ្ងៃរយ៉ាដែលជាអត្តសញ្ញាណធំបំផុតរបស់ឥស្លាមយើងដឹងហើយថាថ្ងៃរយ៉ាឬក៏ថ្ងៃអ៊ីតអឺបាយសាថ្ងៃរយ៉ាឬក៏ថ្ងៃអ៊ីតនេះ បើយើងមើលទៅតាមប្រជាជននីមួយៗទិវាបន់របស់គេគឺមានវិធីសាសនារៀងៗខ្លួន ដល់ឡែកទិវាបន់របស់អ៊ីស្លាមក៏ដូចនោះដែរយើងដឹងហើយថាអ្វីដែលអ្នកអ៊ីស្លាមធ្វើគឺពាក់ព័ន្ធទៅនឹងថ្ងៃរយ៉ាដែលធំបំផុតនោះគឺសាឡាត់រយ៉ានឹងឯងអញ្ចឹងអឺសំណួរខ្ញុំពេលនេះចង់សួរទៅកាន់សាស្ត្រយូសថាតើការសាឡាត់រយ៉ាឬក៏ថ្ងៃអីនេះគឺ អឺហួកុំរបស់វាយ៉ាងមិនដែរពាក់ព័ន្ធទៅនឹងអ៊ូឡាម៉ាក្នុងមស្ហិបថាមានការបោះសាយ៉ាងណាវាជាវាយជិបឬក៏ជាកតាបកិច្ចឬក៏ជាអ្វីពាក់ព័ន្ធទៅនឹងការសាឡាត់ភេរយ៉ានេះសិនយ៉ាអរគុណទូនំលីអញ្ចឹងពាក់ព័ន្ធនឹងហុកុំសម្បះយ៉ាងរយ៉ាឃីឡាហ្វអ៊ូឡាម៉ាដោយអ្វីដែលលិនបានលើកឡើងនៅយុគមុនអញ្ចឹងក្នុងកម្មវិធីសូត្រកតាបានលិនជារៀងរាល់យុគហ្នឹងក៏លិនបានធ្លាប់លើកឡើងហើយម្ដងហើយ គឺហុកុំវាមានគីឡាស់3ទស្សនៈធំធំ3ទស្សនៈរបស់ឧឡាម៉ាឧឡាម៉ាទស្សនៈទី1គឺទស្សនៈរបស់មហាអប៊ូហានីហ្វាគឺហានាហ្វីអ៊ីម៉ាមហានាហ្វីគាត់ថាសម្បាយ៉ាងរយ៉ាគឺ fardu ain fardu ain បានន័យថាដូចជាសម្បាយ៉ាងយំអាត់ដូចជាសម្បាយ៉ាង5វគ្គអញ្ចឹងគ្រប់រូបនៃបុគ្គលមនុស្សទាំងអង្គត្រូវតែធ្វើត្រូវតែសម្យ៉ាងឲ្យតែចាប់ផ្ដើមពីដល់អាយុដល់គ្រប់អាយុ ត្រូវតែសម្បះយ៉ាងព្រោះគាត់ថាដាលិលក្នុងកូរ៉ានជាច្រើនដូចជាអល់ឡោះបានមានបន្ទូលថា fasalli li rabbika wanhar ចូលអ្នកសម្បះយ៉ាងចុះហើយអាយ៉ាត់ហ្នឹងគឺទាំងអស់ឧឡាម៉ាអ៊ីបទីហ្វាឯកភាពថាចុះទៅលើពាក់ព័ន្ធនឹងសម្បះយ៉ាងរយ៉ានេះឯងចឹងបាននេះថាអល់ឡោះប្រើចូលអ្នកសម្បះយ៉ាងចុះហើយធ្វើគ្រូបានចុះចឹងបាននេះថារាល់អ្វីដែលអល់ឡោះប្រើក្នុងអាយ៉ាត់ហ្នឹងគឺសិតតែជាកតបកិច្ចរបស់យើងអានេះជាទស្សនៈរបស់អ៊ីម៉ាមអប៊ូហានីហ្វាហើយជាការជ្រើសរើសរបស់សេខុលអ៊ីស្លាមអ៊ីប៊ីនតៃមីយ៉ា នៅអ៊ូឡាម៉ាចំនួនក្រៅនៅសាអូឌីមួយចំនួនដូចជា Sheikh bin Baz និង Sheikh ផ្សេងផ្សេងទៀតដែលគាត់គិតថា ជា fardu ជា fardu ain វ៉ាយិបទៅលើរាល់រាល់អ្នកមូស្លីមដែលគ្រប់អាយុទាំងអស់រីឯទស្សនៈទី2គឺជាទស្សនៈរបស់អឺ mazhab al-Hanabila mazhab Hanbali គឺ fardu kifaya fardu kifaya បានន័យថាបើសិនណាក្នុងភូមិនឹងមានអ្នកធ្វើ នៅមស្ជីតឧទាហរណ៍ហាក់កម្មឬមកជួយរៀបចំធ្វើនៅមស្ជីតអ្នកដែលមិនទៅនឹងរួចខ្លួនហើយបានន័យថាអ្នកបើដរាបណាជាលក្ខណៈត្រង់ត្រីតំណាងឲ្យភូមិតំណាងឲ្យតំបន់ធ្វើ អ្នកណាដែលមិនទៅក៏រួចខ្លួនដែរធ្វើមួយក្រុមមិនមួយក្រុមមិនទៅក៏រួចខ្លួនដែរអាហ្នឹងគេហៅថា fardu kifayah រីឯហើយក៏ជាទស្សនៈរបស់ឧឡាម៉ាមួយចំនួននៅក្នុងមស្ជីតអ៊ីម៉ាមហានាហ្វីដែរ តែមិនមែនមធ្យមតែជាទស្សនៈរបស់បុគ្គលមួយចំនួនក្នុងអ៊ីម៉ាំក្នុងមធ្យមអាល់អាហ្ណាហ្វរីឯទស្សនៈទី3គឺទស្សនៈរបស់យមហួរម៉ាលីគីហើយនិងឆាហ្វអ៊ីគឺសាឡាតរយ៉ានេះគឺសុណាត់មអកាត់សុណាត់មអកាត់បានន័យថាជាសុណាត់ទេណាតែសុណាត់នឹងធ្ងន់ដូចគីយ៉ាមូលេលដូចប៊ូអារ៉ាហ្វាដូចប៊ូអាស៊ូរ៉ាអីចឹងបានជាសុណាត់មអកាត់តែ អ្នកណាធ្វើក៏បានប៉ះឡាទៅបើអ្នកណាមិនធ្វើក៏វា អត់មានឌូសាអ្វីដែរពីព្រោះអានឹងគ្រាន់តែជាសុណាត់របស់កាត់អានេះជា ការទស្សនៈផ្សេងផ្សេងនេះរបស់ឧឡាម៉ានៅក្នុងមជ្ឈិបមជ្ឈិបទាំង4ចា៎យ៉ាអរគុណច្រើនសាស្ត្រអញ្ចឹងមានន័យថា អ្នកដែលយល់ថាជាហ្វរទូនេះហ្វរទូអីនេះបើសិនជាអត់តសម្បាំងមានន័យថាទុសាហើយបើសិនជាយល់ទៅលើមជ្ឈិបដែលដែលយល់ថាណាយល់ថាមកសុណាត់របស់កាត់ដែរ អត់តែមានពាក្យថាសុណាត់គឺអត់បញ្ហាបាទថាទៅក៏បានមិនទៅក៏បានអញ្ចឹងហ្នឹងហើយហ្នឹងហើយអឺអត់លឺអឺសូមអធិស្ឋានផងដែរដោយសារអ៊ីនធឺណិតវារអាក់រួលបន្តិចតែអ៊ីនសាអល់ឡោះអឺសង្ឃឹមថាវានឹងរលូនឡើងវិញអូស្តាត់អឺចង់បន្តសំណួរបន្តិចទៀតពាក់ព័ន្ធទៅនឹងការសាឡាត់អ៊ីដនេះអឺតើការសាឡាត់អ៊ីដនេះគឺ ចាំបាច់ត្រូវតែធ្វើជាលក្ខណៈអឺបរិយាមាឬក៏ចង់និយាយថា ដូចជាជួបអានអញ្ចឹងហើយចំនួនប្រមាណឬក៏លក្ខណ្ឌិកៈយ៉ាងម៉េចដើម្បីសាសឬក៏យ៉ាងណាដែរសតដូចជួបអានឬក៏យ៉ាងម៉េចដែរសតយ៉ាអូខេសំណួរល្អអឺសម្តាពិតសម្រាប់សម្បាយ៉ាងរយ៉ានេះវាមានខ្លាស់ទៀតនៅក្នុងឧឡាម៉ាឧឡាម៉ាមកសាទាំង4ពាក់ព័ន្ធហ្នឹង តើត្រូវធ្វើជាលក្ខណៈបរិយាមាអាឬក៏ជាលក្ខណៈត្អែងត្អែកបានទេឬក៏សម្បាយ៉ាងជុំអាតហ្នឹងសម្បាយ៉ាងរយ៉ាហ្នឹងតើចំនួន មនុស្សប៉ុន្មានដែលអាចសម្បាយ៉ាងបានមិនចឹងអញ្ចឹងបើយើងមើលតាមអ៊ូឡាម៉ាអ៊ូឡាម៉ាអឺមួយមួយចំនួនជាពិសេសក្នុងមជ្ឈិបអ៊ីម៉ាំឆាហ្វអ៊ីនិងមជ្ឈិបម៉ាលីគីអត់ចាំបាច់ចំនួន ហើយក៏អត់ សំខាន់រឿងបរិយមអាទេមកណាអ្នកណាចង់ធ្វើក៏ធ្វើទៅម្នាក់ឯងក៏បានពីរអ្នកក៏បានបីអ្នកក៏បានហើយចំនួនគឺអត់គិតទេអាហ្នឹងក្នុងមតិសាហ្វអ៊ីហ្នឹងម៉ាលីគីរីឯក្នុងមតិសាហាំបាលីនិងហានាហ្វីគាត់អ៊ីស្ទីរ៉តអលអ៊ីកម៉ាហើយនឹងអាដិតបានន័យថាគាត់ដាក់លក្ខខណ្ឌចង់សម្បះយ៉ាងរយ៉ាលបានហ្នឹងលើកលែងតែអ្នកហ្នឹងគឺចំនួនគ្រប់អញ្ចឹងចំនួនគ្រប់នៅក្នុងមតិសាអាប៊ូហានីហ្វាចំនួនគ្រប់គឺ12អ្នកឡើងរីឯនៅក្នុងមតិសា ហាំបាលីចំនួនគ្រប់គឺ40នាក់ឡើង អាហ្នឹងបើគិតពីលក្ខខណ្ឌនៅក្នុងនៅក្នុងមេថាទាំងពីររីឯមួយទៀតមូគីមមូគីមគឺបានជាលក្ខខណ្ឌនៅក្នុង2មេសិនហ្នឹងដែរបានន័យថាអ្នកណាហើយចង់សម្បាយ៉ាងរយ៉ាលើកលែងតែចំនួនអ្នកអ្នកនៅនឹងកន្លែងឲ្យបានគ្រប់ក្នុងមស្ជីតហានាហ្វី12អ្នកឡើងមស្ជីតហាំបាលីអ្នកដែលនៅ ទីកន្លែងអត់មានមិនមែនអ្នកធ្វើដំណើរទេ គឺ40អ្នកឡើងអាហ្នឹងបានអាចធ្វើ រយ៉ាតែបើទស្សនៈយើងមើលថាទស្សនៈដែលត្រឹមត្រូវគឺអត់ចឹងទេទស្សនៈដែលត្រឹមត្រូវគឺបានន័យថារយ៉ានេះអល់ឡោះដាក់គេហៅថាបើយើងយកទស្សនៈដែលដែលដែលជាហ្វរទូអ៊ីនគឺបុគ្គលណាធ្វើក៏ធ្វើទៅអ្នកណាធ្វើម៉ាស៊ីតមានគូអាសាក៏ទៅទៅអ្នកណាអត់ធ្វើម៉ាស៊ីតចង់ធ្វើនៅផ្ទះក៏ធ្វើទៅអាហ្នឹងវាអត់មាន ជាបញ្ហាទេតែគ្រាន់តែថា khilaf ឧឡាម៉ាក្នុងម៉ាសាឡាហ្នឹងគឺពីរទស្សនៈហ្នឹងហើយទី1ទស្សនៈអ៊ីម៉ាំហានាហ្វីនិងហាំបាលីគឺ ត្រូវតែធ្វើនៅកន្លែងជួបជុំហើយចំនួន ហើយនឹងចំនួនដែលត្រូវកំណត់ហើយនឹងអឺលក្ខណៈលក្ខខណ្ឌត្រូវតែអ្នកដែលនៅនឹងកន្លែងមិនមែនជាអ្នកធ្វើ ជាអ្នកចំណាក់ស្រុកឬអ្នកធ្វើដំណើររីឯ MSF យមហួតដូចជាមុខសាប់អ៊ីម៉ាលីគីនិងអ៊ូឡាម៉ាច្រើនទៀតដែលគាត់យល់ថាមិនមែនដូច្នោះទេគឺចង់ធ្វើប្រមាណអ្នកក៏បានដែរហើយធ្វើជាលក្ខណៈ Furada Furada ដូចជាសំណាក់ផ្សេងៗក៏បានដែរដោយសារអីដោយសារទស្សនៈរបស់ Imam Shafi'i និងអ៊ីម៉ាមអឺម៉ាលីគីជាគេហៅថាសូឡាតុលអ៊ីដនេះជាសុនណាមុអកាដាហើយពាក្យថាសុនណាមុអកាដាជាសុនណាត់ចឹងសុណាត់អត់ចាំបាច់ធ្វើបរិយាមអាទេធ្វើតែឯងក៏បានធ្វើ2នាក់3នាក់មួយក្រុមគ្រួសារយើងនៅផ្ទះក៏បានជាពិសេសរដូវកូវីដហ្នឹងដូចជាសំណួរមិញលិនចូលឲ្យហើយបណ្ដោយទៅដោយសាររដូវកូវីដនេះបើសិនណាការជួបជុំនៅមស្ជីតឬការជួបជុំនៅកន្លែងណាមួយដែលធ្វើឲ្យប៉ះពាល់ធ្វើឲ្យអី អានឹងយើងអាចសម្បាសយ៉ាងជាលក្ខណៈឯកជនរបស់យើងបើយើងមានប្រពន្ធកូនយើងបងប្អូនយើងនៅផ្ទះប្រហែលអ្នកយើងធ្វើប៉ុណ្ណឹងទៅហើយបើមានម្នាក់ឯងយើងធ្វើម្នាក់ឯងទៅអានេះអ្វីដែលក្នុងមធិបអឺ Shafi និង Maliki ហើយជាទស្សនៈត្រឹមត្រូវ ហើយមួយទៀតបើសិនជាយើងធ្វើមិនមែនជាលក្ខណៈត្រង់ទ្រីបរិយមអានៅកន្លែងវាលវាលឬក៏នៅក្នុងមស្ជីតយើងមិនបាច់ចាំអឺសូត្រខុនបាសទេ បានន័យថាយើងសម្បាយយ៉ាងពីររកអានរួចហើយចប់ហើយចប់ហើយ យើងអត់តម្រូវឲ្យសូត្រខុនបាសទេក៏ប៉ុន្តែមានឧឡាម៉ាមួយចំនួន ដែលថាខុនបាសត្រូវតែសូត្រតែអានឹងជាទស្សនៈដែលអត្រឹមត្រូវទស្សនៈត្រឹមត្រូវសូម្បីតែខុនបាសថ្ងៃរយ៉ានេះសូម្បីតែនៅមស្ជីតក៏អត់វយប់ដែរបានន័យថាសាឡាតទស្សនៈដែលឧឡាម៉ាថាជាជា fardu ain ឬ fardu kifaya តែសម្បាយ៉ាងរីឯខុតខុតបាសហ្នឹងសូម្បីតែយើងសម្បាយ៉ាងនៅមស្ជីតឬនៅសោះរត់តែមានមនុស្សរាប់ពាន់នាក់ក៏សុណាត់ដែរបានន័យថាខុតបាសហ្នឹងអត់វយប់ដូចយ៉ាអូសាសូម សូមកាត់ប្រសាសន៍បន្តិចពាក់ព័ន្ធទៅនឹងការលើកឡើងអំពីរបៀបសាឡាត់នៅផ្ទះបាញ់មិញណាហើយក៏មានបងប្អូនយើងខមមិនសួរបង slash ម៉ាម៉ាត់សាឡេម៉ាម៉ាត់គាត់សួរថាតើយើងមិនសម្ញាំងបានទេនៅពេលសម័យកូវីដហ្នឹងយើងមិនសម្បាយ៉ាងបានទេនៅពេលសម័យកូវីដនេះបើថាសម័យកូវីដហ្នឹងគឺយើងអត់ទៅមកស្ចិត្តទេតែយើងអត់សម្បានៅផ្ទះក៏យើងអត់សម្បាយ៉ាងបានដែរទេសូមស្ដាប់ជាប្រាប់គាត់បន្ថែមទៀតអឺ ចឹងដោយលិននិយាយមិនចឹងបានន័យថាបើយើងយោងបើយើងយោងទស្សនៈរបស់អ៊ីម៉ាំសាហ្វីហើយយើងយោងទស្សនៈរបស់អ៊ីម៉ាំសាហ្វីនិងម៉ាលីគីបានន័យថាយើងអត់សម្យ៉ាងក៏បានដែរពីព្រោះវាជាសុណានមកអកាត់សុណានមកអកាត់ដូចជាពួកថ្ងៃអារ៉ាហ្វាដូចជាសម្បែងគីមុលលេតាហាយុទ្ធអាហ្នឹងបានន័យបើយើងធ្វើអัลហាំឌុលឡាល្អបានបានឡាព្រោះពាក្យថាសុណានមកអកាត់ហ្នឹងសុណាត់ហើយថែមពីលើល្អអាហ្នឹងគេហៅសុណាត់មកអកាត់តែបើយោងទស្សនៈរបស់អប៊ូហានីហ្វា ហើយជាការជ្រើសរើសរបស់ Sheikh Islam Ibn Taymiyyah និងបិននឹង Sheikh Ibn Baz ជាដើមហ្នឹងគាត់ថាវ៉ាជីបអាលអ៊ីនវ៉ាជីបអាលអ៊ីនបានន័យថាហ្វរឌូអ៊ីនទៅលើគ្រប់បុគ្គលអ្នកណាអត់សម្រេចយ៉ាងទូសាលសូម្បីសម័យកូវីដសូម្បីសម័យកូវីដយ៉ាគ្រីនខ្លួនសូម្បីសម័យកូវីដអត់អាចទៅសម្រេចយ៉ាងនៅម៉ាស៊ីតបានគេអនុញ្ញាតឲ្យសម្រេចយ៉ាងនៅផ្ទះដែរហើយសូម្បីតាម៉ាជលេអ៊ីហ្វតានៅម៉ាស៊ីតនៅអូរទុននៅសាអូឌីជារៀងរាល់ឆ្នាំដែលបន្ទាប់ពីឆ្នាំកូវីដហើយហ្នឹងគឺពួកគាត់តែងតែចេញជាលក្ខណៈហ្វាត់វ៉ាដើម្បីឲ្យអ្នកអ៊ីស្លាមហ្នឹងសម្បាយ៉ាងរយ៉ានៅតាមផ្ទះ ដោយលថាអញ្ចឹងរបៀបសម្បាយ៉ាងរយ៉ាតាមផ្ទះដូចដែលយើងសម្បាយ៉ាងនៅមស្ជីតអញ្ចឹងគាត់ណាខុសគ្នាមិនចាំបាច់ខុសច្បាស់តែប៉ុណ្ណឹងទេហើយរីឯបើសិនជាទស្សនៈរបស់អ៊ីម៉ាមអាហ្មាត់មស្ជីតហាំបាលីគឺ fardu kifaya fardu kifaya បានន័យថាម៉េចបានន័យថាបើសិនជានៅភូមិមស្ជីតយើងជាទូទៅធ្វើបានយើងរួចខ្លួន តែបើសិនជាគេអត់ធ្វើនៅក្នុងជាលក្ខណៈរួមនៅនៅលើមស្ជីតទេ យើងនៅផ្ទះរៀនខ្លួនក៏ត្រូវធ្វើដែរព្រោះយើងមិនដឹងថាអ្នកដទៃធ្វើឬមួយក៏អត់ fardu kifayah បានន័យថាតំណាង ជាហកម្មជាអីនឹងធ្វើនៅមស្ជិតទៅទាំងមូលបានយើងអត់ទៅនេះរួចខ្លួនតែជាលក្ខណៈឥឡូវនេះកូវីដអត់មានពីណាធ្វើបានទេអញ្ចឹងយើងមិនដឹងថាថាថាគេធ្វើអញ្ចឹងបានន័យថាយើងតាមពីទស្សនៈឧឡាម៉ាទាំងហាំបាលីទាំងហាណាហ្វី fardu in fardu kifayah នេះគឺត្រូវតែធ្វើលក្ខណៈនៅផ្ទះក៏ត្រូវតែធ្វើដែរតែបើយោងទៅតាមទស្សនៈយមហួតដូចជាក្នុងក្នុង mazhab Syafi'i និង mazhab អ៊ីម៉ាម៉ាលីគីគឺមិនបាច់ចាំធ្វើទេបានន័យថាស៊ូណាត់មកកាត់យើងចាប់លេងក៏បានដែរតែប៉ុណ្្នឹងសំខាន់អ្វីដែលឧស្សាហ៍ចង់ផ្ដាំផ្ញើពាក់ព័ន្ធនឹងមសាឡានេះតើទៅសម្បោះយ៉ាងឬក៏អត់ ហើយបើអត់យ៉ាងណាដែរអ្វីដែល ជាការជ្រើសរើសតើជារបស់ឧស្សាហ៍យើងហៅថាការជ្រើសរើសនឹងការណែនាំទៅដល់មិត្តអ្នកស្ដាប់យើងតើគួរធ្វើយ៉ាងម៉េចជាលក្ខណៈសង្ខេបជាទស្សនៈរបស់លិន ហើយក៏ជាការជ្រើសរើសរបស់លិនតាំងពីតាំងពីយូរមកហើយបន្ទាប់ពីយើងដឹងទស្សនៈឧឡាម៉ាខីឡាគ្នាហ្នឹងគឺលិនកាន់ទស្សនៈកដាលទស្សនៈកដាលបានន័យថាទស្សនៈម៉ាសាប់ហាំបាលីគឺ fardu kifaya បានន័យថាម៉េចបើសិនជាដូចរាល់ឆ្នាំអត់ទាន់មានកូវីដមានធ្វើនៅតាមមស្ជីតមានធ្វើនៅតាមសោះរកតាមទីកន្លែងវៀលណាតាមអីហ្នឹងអ៊ីនសាអល់ឡោះអ្នកដែលអ៊ូហ្សូរអ្នកដែលអ៊ូហ្សូរគាត់មិនមិនមិនមានលក្ខណៈថាមិនទៅដោយសារមានបញ្ហាឬក៏មិនទៅដោយខ្ជិល អ៊ីនសាអល់ឡោះគាត់រួចខ្លួនអាហ្នឹងអាហ្នឹងបើលក្ខណៈមិនធ្វើជាទ្រង់ទ្រាយដំណាភូមិតែបើសិនដូចសម័យកូវីដនេះ ដែលអត់មានច្បាស់លាស់ថាអ្នកណាមួយធ្វើនេះទស្សនៈរបស់លិនគឺត្រូវតម្រូវឲ្យតាមផ្ទះរៀងខ្លួនធ្វើទៅយើងធ្វើម្នាក់ឯងធ្វើជាមួយប្រពន្ធកូនយើងធ្វើអីតាមរៀងខ្លួនទៅអាហ្នឹងទស្សនៈវ៉ាលិនគ្រាន់តែសម្បោះយ៉ាងដោយមិនចាំបាច់សូត្រកំបាស់មិនចាំបាច់គុតបាស់ទេសម្រាប់ពីរកអត់ចប់គឺចប់ហើយដោយសម្បោះយ៉ាងនំអាសិតចឹងយ៉ាអត់ អាហាំឌីឡាអរគុណច្រើនសង្ឃឹមថាបងសលេះអាចអាចកាត់យល់បានអ៊ីនសាអល់ឡោះអឺយើងទុកពេលឲ្យអ៊ីសាយូសូសម្រាប់យីសិនផឹកទឹកផឹកអីសិនតោះនឹងមានសំណួរជាច្រើនទៀតមានសំណួរជាច្រើនទៀតដើម្បីចូលមកដើម្បីឲ្យសិស្សជួយដោះស្រាយគណៈពេលនេះយើងជួបសិស្សនៅសូត្របន្តទៀតសិស្សប្រហែលជាអត់តន់ដេកលក់ទេណាចាសិស្សចា អឺពាក់ព័ន្ធទៅនឹងអឺអាដាបនៅខៃរយ៉ាណាអឺមុននឹងឲ្យឧស្សាហ៍បន្តនៅសូមអាននៅ comment របស់បងប្អូនយើងមួយហើយវាអាចនឹងតាក់ទងទៅនឹងអាដាបនឹងការសុជីវធម៌ខៃរយ៉ាដែរអឺម៉ាសាលីគាត់សួរថាអស្លាមអាឡៃគុំណាជាទូទៅយើងសង្កេតឃើញថានៅថ្ងៃរយ៉ាចូលមកដល់សាសនិកអ៊ីស្លាមតែងតែធ្វើការសុំអាគ្នាទៅវិញទៅមក ចឹងណាសូមអាគ្នាជាអត្តថ្ងៃរយ៉ាចឹងទៅសំលួងគាត់សួរថាបើយើងសុំមកអាហ្វនរណាម្នាក់ហើយគេនោះមិនបានមកអាហ្វឲ្យយើងតែយើងមិនបានប្រាប់អំពីកំហុសជាក់លាក់របស់យើងទៅកាន់គាត់នោះទេតើយើងអាចរួចផុតអំពីកំហុសដែលយើងធ្វើចំពោះគាត់ដែរឬទេអឺសាអាចស្ដាប់បានទេសំណួរហ្នឹងយ៉ាយ៉ាហ្នឹង យ៉ាអឺអ៊ីនសាអល់ឡោះបាទឧស្សាហ៍យល់សំណួរនេះហើយអាចស្ដាប់បន្តនៅចំណុចរបស់ឧស្សាហ៍ទៀតហើយឆ្លៀតដោយសារវាចូល សាច់រឿងហ្នឹងឆ្លៀតឱកាសឆ្លើយសំណួរនេះផងតោះបន្តឧស្សាហ៍អញ្ចឹងអល់ហាំឌីលឡាបើចឹងមុនអំពីការបកស្រាយសំណួរខ្ញុំចង់ប្រាប់អំពី ខ្លះខ្លះការងារចាំបាច់ដែលត្រូវធ្វើថ្ងៃរយៈដោយសារមុនគឺពេលវេលាដែល វាកើដោយអ្នកសម្របរំអាចអនុញ្ញាតឲ្យខ្ញុំបន្តឲ្យចប់អំពីសិលធម៌ក៏ដូចជាអ្វីដែលគួរធ្វើនៅក្នុងថ្ងៃអេតអញ្ចឹងគុណអាហារយើងឲ្យដឹងអ្នកគ្នាថាអ្វីខ្លះដែលគួរតែធ្វើ អ្វីខ្លះដែលមិនគួរធ្វើអញ្ចឹងអ្វីដែលគួរធ្វើគឺបងខ្ញុំបានប្រាប់ឲ្យទី1យើងត្រូវសម្អាតខ្លួនរាងកាយរបស់យើងឲ្យល្អហើយនឹងទី2រហូតមុនអំពីចេញទៅរយ៉ាដល់ជានេះជាប្រការដែលសុនណាស់ណាប៊ីសល្លោះអាឡៃវ៉ាសាឡាម ហើយនឹងទី3គឺយើងឲ្យយើងទឹកវិរហើយលក្ខណៈទឹកវិរយើងបានដឹងហើយដូចជាយើងធ្វើកន្លងមកនឹងលក្ខណៈលក្ខណៈទី4បានន័យថាយើងត្រូវតាស់នេះអះគ្នា យើងត្រូវតែថាត្រូវទូអើឲ្យគ្នាក៏ដូចជានៅស្វាគមន៍គ្នាក៏ដូចជាផ្ដល់សេចក្ដីសុខស្ដីឲ្យគ្នាទៅវិញទៅមកដោយវ៉ារីតអំពីដែលនាំមក អំពីបណ្ដាសាហាបៈណាប៊ីសល្លោះអាឡៃវ៉ាសាឡាំយោតាមអានជូបេរអ៊ីប៊ីន អានយូបេតអ៊ីប៊ីនសាអ៊ីតគាត់បានបញ្ជាក់ប្រាប់ថាមួយចំនួនសាហាបតណាប៊ីសល្លោះអាឡៃវ៉ាសាឡាំនៅពេលដែលពួកគាត់បានជួបគ្នាតែងតែគឺនៅពូលពាក់រកគ្នាថាតកបលឡោះមីនណាវ៉ាមីនកាតកបលឡោះមីនណាវ៉ាមីនកានេះគឺជាហៅថាពាក្យសម្ដី ដែលគួរតែនិយាយរកគ្នារវាងអ្នកអ៊ីស្លាមអ៊ីស្លាម នៅថ្ងៃរយ៉ាយ៉ាហើយនឹងចំណុចទី5គឺអឺដែលសំខាន់គឺ ជូនពរគ្នាចំណុចទី5មួយទៀតដែលសំខាន់ដែរគឺអ្វីដែលត្រូវធ្វើថ្ងៃរយ៉ាគឺយើងត្រូវតែងខ្លួនពាក់នៅសម្លៀកបំពាក់ដែលល្អសម្លៀកបំពាក់ណាដែលល្អបំផុតសម្រាប់យើង គឺពាក់អានឹងថ្ងៃរយ៉ាហ្នឹងបើចឹងមើលទៅណាមអ៊ីបនូអ៊ូម៉ារក៏ដូចជាណាប៊ីសល្លោះអាលីវ៉ាសាឡាំគឺពួកគាត់បានត្រៀមនៅសម្លៀកបំពាក់ដោយឡែកសម្រាប់ពាក់ថ្ងៃអ៊ីបថ្ងៃរយ៉ា ចឹងហៅថាចឹងបាត់អ៊ូឡាម៉ាហ្វេកោះអ៊ូឡាម៉ាមួយចំនួនគេអ៊ីស្ទីហាតដែលគេយល់ឃើញថាការពាក់សម្លៀកបំពាក់នៅថ្ងៃរយ៉ាល់គឺយើងជាយាមជ្រើសរើសសម្លៀកបំពាក់ណា ដែលល្អថ្មីសម្រាប់យើងដើម្បីចេញទៅថ្ងៃហ្នឹងចេញទៅថ្ងៃរយ៉ាល់ថ្ងៃដែលជួបជុំហ្នឹងជាមួយនឹងប្រើគ្រឿងអូបឲ្យបានសមរម្យដោយនៅទីនោះអាហ្នឹងគឺដែលសុនណាដែលជាកតាបដែលជាការងារដែលត្រូវធ្វើនៅថ្ងៃនៅថ្ងៃរយ៉ាល់ ហើយនឹងទីចំណុចមួយទៀតគឺទី6បានន័យថាយើងត្រូវឲ្យជំរឹះរបស់យើងគឺពេលតោរយ៉ាសំយ៉ាងរយ៉ាផ្លូវមួយឲ្យយើងត្រឡប់វិញផ្លូវមួយផ្សេងទៀតអានេះអ៊ីខ្ទីឡាហ្វតូរុកឬក៏មូហ្វមូខឡាហ្វមូខឡាហ្វអតតរិកគឺយើងត្រូវតែបដូរផ្លូវបដូរផ្លូវការទៅបង្ហាទៅសឡាត់របស់យើងនឹងការត្រឡប់មកវិញបើថាផ្ទះយើងអាចមានផ្លូវផ្សេងយើងអាចទៅផ្លូវខាងស្ដាំមកវិញខាងឆ្វេងមកនេះជាសុណានណាប៊ី យ៉ានេះជាសុណានប៊ីសុលឡាសឡាមអីគឺគាត់តែងតែអ៊ីខ្ទីឡាហ្វគាត់តែងតែអាការបដូរផ្លូវរបស់គាត់ហ្នឹងអញ្ចឹងហិកម៉ាត់មកគេសួរថាហេតុអីបានរ៉ាស៊ូលឡោះធ្វើអញ្ចឹងបើតាមពិតដល់ការចង់និយាយថានេះគឺជាបង្ហាញនៃភាពរុងរឿងរបស់អ៊ីស្លាមទៅលើបណ្ដាពួកយ៉ាហូឌីក៏ដូចទៅបណ្ដាអ្នកដែលប្រចាំងមួយអ៊ីស្លាមថាអ៊ីស្លាមកោះកច្រើន គឺដើរឲ្យកកិច្ចកក្រែងឲ្យបង្ហាញនៅថ្ងៃអីហ្នឹងយ៉ាហើយនឹងចំណុចមួយទៀតគឺដែលពាក់ព័ន្ធអ្វីដែលគួរធ្វើនៅថ្ងៃគឺសតកោះ ត្រូវជាមសិទ្ធកោះទៅលើហ្វុកករគោកំព្រាហេគោកំព្រាអ្នកក្រីក្រ នៅថ្ងៃរយ៉ាហ្នឹងអញ្ចឹងបានថាការបង្កើនសិទ្ធកោះនេះឯងគឺជាសុនណារ៉ាស៊ូលឡោះសាឡាមបានរ៉ាស៊ូលឡោះជំរុញនៅពេលដែលក្រៅអំពីសម្យ៉ាងរយ៉ាហើយ ក្រៅអំពីសូឡាត់រយ៉ាហើយរ៉ាស៊ូលឡោះតែតែផ្ដាំអំបណ្ដាលពួកសាហាបាត់សាហាបាត់ក្រោយមកនប៊ីសូឡាតាមបានដើរកាត់ពីមុខបណ្ដាលសាហាប៊ីយ៉ាតបណ្ដាសាហាបាត់ស្រីស្រីហ្នឹងនប៊ីបានប្រាប់គាត់យ៉ាម៉ាក់ឆរ៉ាន់នីសាតសដុកណា ពេលនោះអាពីក៏បាននិយាយទៅកាន់បណ្ដាពួកនាងស្ត្រីហ្នឹងគឺឲ្យសុតកោះនេះសូមបញ្ជាក់ថាថ្ងៃរយ៉ាអ៊ីតហ្នឹងគឺថ្ងៃដែលយើងត្រូវព្យាយាមសុតកោះឲ្យបានច្រើនដោយឡែកគឺស្ត្រីតែម្ដងស្ត្រីពុំមានហាឌីសដោយឡែកដែលនប៊ីសល្លោះអាឡៃសាឡាមជំរុញឲ្យស្ត្រីសុតកោះដោយសាររ៉ាស៊ូលឡោះសល្លោះថាខ្ញុំបានឃើញពួកនាងភាគច្រើននៅក្នុងនរកនៅក្នុងអរកាពេលនោះសាមានអ្នកមានមានវិជ្ជាកំណងពួកគាត់បានសួរថាហេតុអ្វីយ៉ារ៉ាស៊ូលឡោះពេលនោះនប៊ីក៏បាន អឺឆ្លើយថាដោយសារតែអីមូលហេតុបាននៅកើច្រើន ដោយសារខ្លះខ្លះអំពីមូលហេតុគឺដោយសារអត់តគ្រប់ប្តីខ្លួនឯងគឺក៏ដោយសារមាត់ដោយសារមាត់និងដោយសារតរះកាយជាមួយនឹងប្តីហៅថាអីអឺអាប្តីគ្រួសាររបស់នាងអត់គ្រប់មិនរេតហៅថានឹងអាសៀតហ្នឹងតែមិនរេតជួបការប្តីខំធ្វើការទៅថ្ងៃក៏នៅតែមិនព្រមជួបការបានតិចក៏ខឹងបានមិនបានក៏ខឹងអីចឹងទៅអាហ្នឹងដោយសារមូលហេតុជាស្វែង ជួលដល់ការអញ្ចឹងនៅក្នុងហេតុផលនេះគឺនៅក្នុង Royal Aid គឺរសួលសូមជំរុញឲ្យសតកោះឲ្យមែនតើនៅថ្ងៃនេះនេះគឺខ្លះខ្លះអំពីអឺសិលធម៌អនុខដូចជា ការងារចាំបាច់ឬក៏ការងារដែលគួរនឹងធ្វើថ្ងៃរយ៉ាដោយឡែកនៅពាក់ព័ន្ធនឹងសម្ពោធដែលគាត់ថាតែងតែសុំមកអាហ្វអូស្តាពីព្រោះអូស្តាអឺអឺបាញ់មិញអឺបងប្អូននេះក៏បានដែរឡានអឺសឡាមអាឡៃគុំអូស្តាសំលូមិញឡានអានខុសណា បងប្អូនយើងក៏មិនប្រាប់ថាអានខុសអឺសំណួរគាត់ចង់និយាយថាយើងសុំអាហ្វសុំអាគ្នាទៅវិញទៅមកឃើញទេហើយដល់ពេលដែលសុំអាហើយឃើញថាហើយគេនោះបានមកអាឲ្យយើងហើយនិយាយសុំអាគ្នាដល់អាឲ្យយើងទៅវិញទៅមកប៉ុន្តែយើងអត់បានស្ដែងចេញនៅកំហុសយើងជាក់ស្ដែងទៅប្រាប់គេទេយើងធ្វើខុសអីឬក៏ធ្លាប់និយាយដើមយើងបាននិយាយស្ដែងប្រាប់គេអញ្ចឹងទេណាគាត់ថាសុំអានិយាយទូទៅគេមកអាឲ្យយើងហើយតើ យើងរួចខ្លួនដែរទេចានឹងសម្រេចសម្រេចចឹងយ៉ាយ៉ាអូខេអញ្ចឹងមិនបានលឺឲ្យថាអ្វីដែលនោះសម្រាប់សិលធម៌របស់យើងអញ្ចឹងពាក់ព័ន្ធនឹងការសុំអាហ្វចឹងការសុំអាអោរបស់យើង ប្រសិនបើយើងខុសនឹងពាក្យសម្ដីដែលនិយាយពាក់ប៉ុណ្ណឹងការនិយាយដើមពាក់ប៉ុណ្ណឹងការវាប្រហាអីចឹងទៅចឹងយើងសុំថាមកអាសុំអាលិនផង ទាំងខាងក្នុងខាងក្រៅរាល់ការខុសស្គងរបស់ខ្ញុំទៅលើអ្នកអត់បញ្ជាក់ថាអីអីទេអានឹងអ៊ីនសាអល់ឡោះអត់អីទេអានឹងបាន គាត់អាចឲ្យទៅអត់ទេបាក់ឲ្យទាំងអស់ក៏ប៉ុន្តែប្រសិនបើពាក់ព័ន្ធនឹងការយករបស់គេ ពាក់ព័ន្ធនឹងហក់របស់គេហក់យ៉ាងម៉េចថាយើងយកលុយគេអត់សងគេ ឬក៏យើងលួចរបស់ គេអីនេះហើយមកសុំមកអះគេហ្នឹងគឺយើងសុំមកអះជាមួយចាំបាច់ត្រូវត្រឡប់ហក់របស់គេទៅឲ្យគេវិញយ៉ាយ៉ាពាក់ព័ន្ធនឹងរសារធំធំពាក់ព័ន្ធនឹងកំហុសធំធំហ្នឹងហើយ ពាក់ព័ន្ធឧស្សាហ៍អ្វីដែលយើងទំអាប់មកគេផ្សេងហ្នឹងវល់ឡោះតាឡាអាឡាំអ្វីដែលយើងថាយើងសូមអាគេហ្សហេតបើទិនទាំងអស់ហ្នឹងគឺគាត់មិនអះឲ្យយើងពាក់ព័ន្ធមកយើងបាច់ចាំលាតត្រដាងគ្រប់រឿងទេណាប៉ុន្តែ ប្រសិនបើអ្វីដែលពាក់ព័ន្ធនឹងហក់គឺយ៉ាងម៉េចយើងត្រូវយើងរត់ទៅហក់គឺត្រូវបន្លប់ហក់របស់គេទៅឲ្យចាស់គេវិញវល់ឡោះតាឡាអាឡាំចាអរគុណច្រើនលោកសាស្ត្រ យ៉ាអัลฮัมឌុលីឡាអរគុណច្រើនឧស្សាហ៍ដែលធ្វើការបកស្រាយយ៉ាងក្បោះក្បាយហើយបងប្អូនយើងមានសំណួរច្រើនណាពាក់ព័ន្ធទៅនឹងការចាក់សកាត់វិត្រាស់អីជាដើមប៉ុន្តែខ្ញុំសូមអធិស្ឋានផងដែរខ្ញុំចង់បន្តកម្មវិធីដំណើរការពាក់ព័ន្ធទៅនឹងថ្ងៃរយៈនេះឲ្យចប់សិនហើយវិលមកងាកឆ្លើយនឹងសំណួរបងប្អូនទាំងអស់អ៊ីនសាអល់ឡោះខ្ញុំនឹងអានសំណួរមួយមួយដើម្បីជួយវាគ្មិនរបស់យើងឆ្លើយទាំងអស់ ប៉ុន្តែពេលនេះគឺយើងនឹងជួបវាគ្មិនយើងបន្តទៀតហើយឧស្សាហ៍មហាម៉ាត់គាត់កំពុងតែព្យាយាមហើយមិនដឹងជាបញ្ហាអ៊ីនធឺណិតអីថ្ងៃនេះអញ្ចឹងយើងអាចជួបគាត់ចុងម៉ោងក៏បានពេលនេះយើងស៊ូមជួបជាមួយនឹងឧស្សាហ៍យូសុបបន្តិចទៀតពាក់ព័ន្ធទៅនឹងសាឡាតអត់ទាន់ចប់ទេអឺឧស្សាហ៍បានលើកឡើងអំពីហុកុំសាឡាតអំបញ្ញមិញហើយអឺការលើកឡើងអំពីការសាឡាតនៅផ្ទះប៉ុន្តែមុនចូលការសាឡាតនៅផ្ទះគឺយើង ពីដើមមកគឺសាឡាត់របស់ស្វាតតើមានរបៀបទី1ពាក់ព័ន្ធនឹងពេលវេលា មានកំណត់ជាក់លាក់ដែរឬទេហើយទី2របៀបរបស់វាដោយថាការសាឡាត់អីហ្នឹងគឺមានអាសានក៏មានអីដូចយំអាត់ដែរទេហើយទៅមានរបៀបជាក់លាក់ដែលកំណត់ពីសំណាស់រ៉ូសុលឡោះសល្លោះអាឡៃហ៊ីវសល្លាមទេស្តាយ៉ាអរគុណទូនរំលី ចឹងអឺសម្រាប់សាឡាតុលអ៊ីពីពីរយ៉ាហ្នឹងគឺខុសគ្នាបន្តិចសម្រាប់រយ៉ាហ្វីត្រីគឺនប៊ីសឡាឡោះសាឡាមសុនណះនប៊ីនប៊ីឲ្យពុនជាពេល ពុនជាពេលសាឡាតហ្នឹងតិចដោយសារអីដោយសារដូចទូនមន្សុតបានលើកឡើងអញ្ចឹងសាឡាតរយ៉ាហ្វីត្រីហ្នឹងគឺ តម្រូវឲ្យយើងស្រាយបួសសិនដោយសារជារៀងរាល់ព្រឹកយើង តែងតែបួសរហូតមិនអញ្ចឹងអញ្ចឹងថ្ងៃហ្នឹងយើងថ្ងៃរយ៉ាឲ្យយើងហូបសិន ហូបលម៉ើឬក៏ស្រុកជាងវាអត់មានទៅហូបលម៉ើទៀតទេថ្ងៃហ្នឹងថ្ងៃរយ៉ាត្រូវទៅហូបឲ្យឆ្ងាញ់សិនមុនចេញទៅសម្យ៉ាងការីនំសមការីនំបញ្ចុកអីអាហ្នឹងហូហែអញ្ចឹងណាអញ្ចឹងបាននេះបាននេះថាដោយសារថ្ងៃរយ៉ាហ្វីត្រាស់នេះយើងត្រូវហូបអីនៅផ្ទះសិនមិនចេញទៅសម្យ៉ាងអញ្ចឹងបានសុនណាស់ណាប៊ីឲ្យពន្យាពន្យាហ្នឹងអ៊ូឡាម៉ាយមហួរថាពេលដែលត្រូវសម្បាសយ៉ាងគឺថ្ងៃរះមកខ្មែរយើងគេហៅថារះមកចែវមកស្នោអីហ្នឹងណា ចឹងអានឹងដោយសារយោតាមហាត់ទេណាប៊ីសរស្លាប់បញ្ជាក់ចឹងអារះមួយចែវមួយស្នោហ្នឹងអាហ្នឹងបើសម័យនេះក៏គេអត់ពិបាកក្នុងការវ៉ាមួយចែវមួយស្នោហ្នឹងដែរចឹងនិយាយឲ្យខ្លីបើគិតទៅរត់ទៅម៉ោងវិញបើយើង ថារះមួយចែវមួយស្នោហ្នឹងម៉ែមួយស្នោអីហ្នឹងគឺយើងចង់គិតថាឲ្យពេលវេលាមួយស្នោស្នោស្នោស្នោអាគេអមទូកហ្នឹងដូចចែវដដែលហ្នឹងអាចៅដែរចឹងឥឡូវនៅក្នុងហាឌីសវិញកត់រំអឺបវៃបវៃមកលំពេងអាមកលំពេង ចឹងបើសិនជាយើងស្រាវជ្រាវស្រាវជ្រាវល្អិតល្អន់នៅហាឌីសនេះ យើងទៅមើលម៉ោងបច្ចុប្បន្នគឺប្រហាក់ប្រហែលជាម៉ោង7កន្លះទៅម៉ោង7:40អានឹងចន្លោះចន្លោះមួយថ្នោលមិញហ្នឹងមួយថ្នោលមិញហ្នឹងអញ្ចឹងសម្រាប់ថ្ងៃរយ៉ាហ្វីត្រានិយាយឲ្យខ្លីចន្លោះពីម៉ោង7កន្លះទៅម៉ោង7:40 45អាហ្នឹងជាម៉ោងពេលវេលាហើយផុតពេលវេលាថ្ងៃរយ៉ារហូតដល់យ៉ាបដុអ៊ូហ្សាវ៉ាល់យ៉ាបដុអ៊ូហ្សាវ៉ាល់ចាប់ដើមសុហួតចាប់ដើមសុហួតគឺផុត កំណត់នៃពេលសូឡាត់រយ៉ាអាហ្នឹងសម្រាប់រយ៉ាហ្វីត្រីរីឯរយ៉ាអត់ហាពេលវេលារបស់វាគឺព្រឹកបន្តិចដោយសារអីដោយសារសុនណាណាប៊ីឲ្យចាប់ដើមព្រឹកបន្តិចសម្រាប់រយ៉ាអត់ហាហ្នឹងគឺបញ្ញាប់ឲ្យយើងត្រឡប់ទៅសម្លេះគូរបានព្រោះព្រឹកហ្នឹងសុនណាអត់ឲ្យហូបទេណាសុនណាណាប៊ីរយ៉ាអត់ហាហ្នឹងអត់ឲ្យហូបអីទេឲ្យចេញទៅសម្លេះយ៉ាងព្រឹកបន្តិចដើម្បីបញ្ញាប់មកធ្វើគូរបានឲ្យសម្លេះឲ្យហូបអានេះចឹងណាយ៉ាអាហ្នឹងពេលវេលារីឯអឺទូនំលីសួរថាតើក្នុង អឺបើយើងសម្បាយ៉ាងធម្មតានៅមស្ជីតឬនៅកន្លែងវាលជប់ជុំធំធំរដូវអត់តកូវីដតើត្រូវមានអាសើត្រូវមានអកម៉ាស់ហើយអត់អានឹងចម្លើយគឺអឺហូកុំវាអត់មានត្រូវមានអាសើទេណាហូកុំវាអត់មានអឺត្រូវអាសើសម្រាប់ថ្ងៃរយ៉ាទេ ដោយសារអីបានបានបានអត់អត់មានត្រូវអាសើដោយសារយកតាមហាឌីសយកតាមហាឌីសអ៊ីប្នូជូរេជហើយនឹងហាឌីសជាបៀតអ៊ីប៊ីនអាប់ឌីឡាដែលនប៊ីសាឡឡោះអាឡៃសាឡាំ ថាដែលដែលពួកគាត់រាយការណ៍ថាពិតណាស់ណាប៊ីសាសនាមយ៉ាបដាសាឡាតុលអ៊ីតប៊ីអស្សាឡាចាប់ផ្ដើមនឹងសម្បាយ៉ាងដោយអត់មានពលអឺអាហ្សាឬក៏អ៊ីកម៉ាទេអានឹងចំណុចទី1ចំណុចទី2យើងមើលអាសារអាសារដែលសាហាបាត់ធ្វើចឹងថ្ងៃមួយអ៊ីប្នុអាបាសរ៉ាឌីយ៉ាឡោះអានហ៊ូផ្ញើសារទៅកាន់អេស៊ូបេតអ៊ីប្នុអវ៉ាមផ្ញើសារទៅកាន់អេស៊ូបេតអ៊ីប្នុអវ៉ាមសាហាបាត់អ្នកទៀតថាកុំឡើយអ្នកឯងអាហ្សានឬក៏អ៊ីកម៉ា មុននឹងសម្បាយ៉ាងរយ៉ាអានឹងក្នុងក្នុងសាបាអ៊ីមអាប់បាសសរសេរយ៉ាងមកកំឡាយអាសានឬក៏អ៊ីកូម៉ាក្នុងក្នុងសម្បាយ៉ាងរយ៉ាអានឹងអាសាររបស់សាហាបាតចំណុចមួយទៀតអ៊ីជម៉ាអ៊ីជម៉ាអ៊ូឡាម៉ាតែម្ដងគឺម៉ាលីគីហាណាហ្វីហាំបាលីអត់មានអាសានទាំងសាហ្វីទៀតអត់មានអាសាន នៅ ក្នុងសម្បាយ៉ាង រយ៉ាទេឥឡូវយើងមើលអ៊ីជម៉ាដែលលើកឡើងដោយអ៊ីម៉ាមអ៊ីមនូអាប់ឌុលបារក្នុងក្នុងគីតាបអតតាំហ៊ីតអានោះក្នុង mazhab Imam Maliki dan kita នឹងអ៊ីមនូគូដាម៉ាក្នុង mazhab Hambali និង Imam An-Nawawi លើកឡើងក្នុងគីតាប Al-Majmu' និងក្នុង mazhab Shafi'i សិតតែអត់មានអ៊ីជ្មាអ៊ូឡាម៉ាទាំងអស់ហ្នឹងសិតតែអត់មានអាហ្សានឬក៏អ៊ីកម៉ាទេក៏ប៉ុន្តែអ្វីដែលវ៉ារីតផ្ទាល់ពីអ៊ីម៉ាំ Shafi'i អ៊ីម៉ាំ Shafi'i គាត់និយាយក្នុងគីតាប Al-Um គាត់ថា wa yushra' al-qawl as-salatu jami'ah fil aidain គាត់ថាសារៈតម្រូវឲ្យយើងសូត្រអសឡាទូយ៉ាមីអានៅក្នុងសម្បាយ៉ាង រយ៉ាទាំងពីរមុននឹងសម្បាយ៉ាង រយ៉ាទាំងពីរអានេះជាពាក្យសម្ដីផ្ទាល់របស់អ៊ីម៉ាំអសាហ្វីអ៊ីចឹងបើយើងមើលកន្លែងហ្នឹងបានន័យថាបើយើង ថាអូខ្ញុំ តាមអសាហ្វីអ៊ីថាប៉ុណ្ណឹងបានហើយអសឡាទូយ៉ាមីអាហើយសម្យ៉ាងទៅក៏ប៉ុន្តែបើយើងកលេចមើលស្រុកយើងអឺអសឡាទូយ៉ាមីអាមីយ៉ូមីលអ៊ីឌីលហ្វីត្រីរ៉ាហ៊ីម៉ាគុមុលឡោះរ៉ាហ៊ីម៉ាគុមុលឡោះអីជាងខោហែតណាតណៃទៀតអាហ្នឹង ហ្ស៊ីយ៉ាដាស់បែបហ្នឹងបើលឹមតាមអ្វីដែលលើស្រាវជ្រាវគឺអត់មានវរិទ្ធនៅក្នុងគីតាបរបស់អ៊ីម៉ាំឆាអ៊ីម៉ាំអាឆាហ្វអ៊ីទេតែបើសិនជាមាននៅក្នុងការរៀនពីដូនតាយើងតក់តក់យើងរៀនអានឹងយើងអត់ដឹងទេក៏តែបើតាមលិនមើលនៅក្នុងគូទុបគូទុបគីតាគូតាដែលតំណាងរបស់មហាឆាហ្វអ៊ីគឺអត់មានទេ ដែលអ៊ីម៉ាំឆាហ្វអ៊ីមានថែមដូចនេះអ៊ីម៉ាំឆាហ្វអ៊ីដែលថាសារ៉ាឲ្យអាហ្សានហ្នឹងអស្សាឡាទុយ៉ាថាតែប៉ុណ្ណឹងរីឯបើសិនជា ទស្សនៈនឹងត្រូវឬមិនត្រូវ យើងក៏លេចទៅមើលទស្សនៈទូទៅដែលមានតាំងពីហាឌីសណាប៊ីមានតាំងពីអាសររបស់អ៊ីប្នុអាបាស មានតាំងពីអ៊ីជម៉ារបស់ឧឡាម៉ាមស្ហបទាំងអស់តែម្ដងនៅក្នុងមស្ហបទាំងអស់តែម្ដង គឺអត់មានអាហ្សានហើយក៏អត់មានអ៊ីកម៉ាត់នៅក្នុងសូឡាត់រយ៉ាដែរគឺចាប់ផ្ដើមភ្លាមរៀបសាប់ហើយអស់តកបៀតយកតែម្ដងអានេះសុនណាដែលវ៉ារីបពីណាប៊ីពីសាហាបាសាឡាហ្វហើយនឹងអ៊ីជម៉ារបស់ឧឡាម៉ារបស់នៅក្នុងបណ្ដាលមស្ហបទាំង4យ៉ាអានេះអ្វីដែលលឿនចង់លើកឡើង សំដួលមិនតែប៉ុណ្្នឹងដែរយូសុបនេះអីយ៉ាយ៉ាប៉ុណ្្នឹងយ៉ាអ៊ីនសាអល់ឡោះយើងនឹងជួបប្រសាទបន្តទៀតអឺយើងឃើញថាឧស្សាហ៍បានបកស្រាយច្រើនហើយហើយពិសេសអ្វីដែលយើងធ្លាប់ជួបប្រទេសនៅក្នុងសក់ខ្មែររបស់យើងតែតែទទួលថាអាម៉ាល់តាមមធ្យមអ៊ីម៉ាមឆាប់អ៊ីចឹងហើយក៏ប៉ុន្តែគាត់ថាដូចដែលស្ថាប័នលើកឡើងអញ្ចឹង សុណាត់អសឡាទូជាមីអាអានេះគឺជាសេចក្តីប្រកាសដើម្បីបញ្ជាក់ថាសម្បះយ៉ាងអីគេជាម៉ាគ្រាន់តែពួកគាត់ថែមណាសាឡាទិជាមីអាមីយ៉ាមីលអ៊ីឌីលហ្វីតរ៉ៃហ៊ីមគុមុលឡោះហើយមានបន្តហើយមានលកូសាឡាទឡាអ៊ីឡាអ៊ីឡឡោះសាឡាទឡាអ៊ីឡាអ៊ីឡឡោះហើយបអូវែចឹងទៅយ៉ាមានទៀតសោះច្បាស់ហើយថាចេះអឿនទៀតអាហ្នឹងអ៊ីឡឡោះហ្នឹងហើយធ្លាប់តែពីមុនណាហ្នឹងហើយយ៉ា ធម្មតាយើងយើងសិតតែឆ្លងកាត់ហើយពិសេសពេលកាន់ដបងឡើង member អីហ្នឹងប៉ុន្តែដោយសារតែការស្រាវជ្រាវសិក្សាច្បាស់លាស់ទៅគឺថាទាំងនេះគឺជាប្រពៃណីទំនៀមទម្លាប់ដែលយើងអាចនិយាយបានថាมันមាននៅក្នុងសុណានប៊ីសល្លោះអាឡៃសាឡាមទេយ៉ាអូស្តាតប្រហែលជាអូស្តាតមូហាម៉ាត់មិនបានចូលរួមទេអញ្ចឹងបន្តជួយអូស្តាតមកសួរបន្តិចអូស្តាតអាចពាក់ព័ន្ធទៅនឹង អ៊ីនសាអល់ឡោះសំណួរដែលបងប្អូនបានចោទសួរពាក់ព័ន្ធនឹងសកាត់វិត្រាឬក៏អ្វីហ្នឹងសតកោថ្ងៃរយ៉ាអឺពាក់ព័ន្ធទៅនឹងប្រធានបទយើងឆ្លើយជូនឥឡូវឥឡូវនេះហើយពាក់ព័ន្ធនឹងសកាត់អីហ្នឹងគឺអ៊ីនសាអល់ឡោះយើងនឹងចុងម៉ោងវាគ្មិនរបស់យើងទាំងពីររូបនឹងធ្វើការឆ្លើយជូន Light Cell អីគេ Cell Gym គាត់បានសួរការសតកោះនៅថ្ងៃរយ៉ាហើយថតបង្ហាញរូបភាពឲ្យគេដឹងតើដូចសារឬទេ ឥឡូវគឺយើងអាចបង្វែរសំណួរនេះជូនសមសួតដោយសារពាក់ព័ន្ធទៅនឹងអ្វីដែលសាស្ត្របានលើកឡើងវិញក៏សួរថាតើការសន្តិកោះថ្ងៃរយ៉ាថតបង្ខំគឺដោយសារណារទេយ៉ាប៉ុន្តែមុននឹងឆ្លើយនៅសំណួរនេះអឺឧស្សាហ៍បកស្រាយបន្តអ្វីដែលខ្ញុំចង់សួរផងដែរអឺនៅពេលដែលអឺឆ្លើយសំណួរដែលនឹងសួរហើយគឺជ្រាបឱកាសចូលទៅដល់សំណួររបស់គាត់ផង ពាក់ព័ន្ធទៅនឹងការសាឡាឬក៏អាដាមក្នុងខែរយ៉ាយើងឃើញថាមានការចងល់បង្ហាញមួយចំនួនដែល ពាក់ព័ន្ធឲ្យអ៊ុម៉ាត់ឥស្លាមទៅប្រុសនិស័យចេញទៅប្រងព្រៀតទៅកន្លែងរយ៉ាតើទិដ្ឋភាពនេះឧស្សាហ៍អាចជួយ បង្ហាញបានដែរឬទេ ពាក់ព័ន្ធទៅនឹងទិដ្ឋភាពនៃទិដ្ឋភាពអ៊ូអនៃខែរយ៉ាដែលស្ត្រីចេញទៅសាឡាតអេតនៅកន្លែងទីវាលដែលបង្ហាញអំពីអធិកធម៌នៃខែរយ៉ានោះសាជាអល់ហាំឌីលឡាអរគុណស្តារអំរី ចឹងបើអ្វីដែលយើងខារ៉ាដើម្បីងាយសម្រាប់យើងដើម្បីហៅការចងល់បើយើងលើកឡើងអំពីមតិឧឡាម៉ាគឺវាមិនចប់ទេក្នុងការខ្លាប់តែយោបល់របស់ឧឡាម៉ាមតិមួយចំនួនថាអញ្ចេះមតិមួយចំនួនថាអញ្ចោះក៏ប៉ុន្តែបើយើងក៏លើកមកទាល់ទៅសុនណះណាប៊ីសល្លោះអាឡៃវ៉ាសាឡាមណាប៊ីសល្លោះសាឡាមគឺគាត់ជំរុញ គាត់ជំរុញឲ្យសូឡាតរយ៉ានិងសូឡាតអ៊ីដអ៊ីឌីលហ្វីត្រីអ៊ីឌីលអត់ហាហ្នឹងគឺជាលក្ខណៈចេញទៅមុសឡាចឹងរ៉ាស៊ូលឡោះសល្លោះអាឡៃវ៉ាសឡាមក្នុង រយៈពេលដែលលោកបានសូឡាតអ៊ីដលើខ្វះ9ដង ដែលរ៉ាស៊ូលឡោះសល្លោះសឡាមបានបូហើយនឹងសូឡាតហ្នឹងគឺរ៉ាស៊ូលឡោះករណីចាំបាច់ដែលគាត់ធ្វើនៅក្នុងមស្ជីតលុះត្រាមានដរូរ៉ា គឺភាកច្រើនរស៊ូលឡោះសំយ៉ាងគឺនៅខាងក្រៅទាំងអស់នៅវាលតែម្ដងហើយរស៊ូលឡោះសាឡាមបានបញ្ជាក់ក្នុងហាឌីសច្រើនថាអ៊ូមីរណាអ៊ូមីរណាបានថាគេបានប្រើដល់ពួកយើងបានរស៊ូលឡោះបានប្រើឲ្យចេញនឹងទាំងបុរសទាំងស្ត្រីទាំងក្មេងទាំងចាស់ហ៎អរអាវ៉ាអ៊ីកអាវ៉ាអ៊ីកមកជាក្មេងដែលអឺដល់អាយុហើយក្រោមអាយុបន្តិចគឺចេញទាំងអស់ទៅកន្លែងអឺទៅកន្លែងសូឡាតអ៊ីត រហូតដល់ស្ត្រី ដែលមានរដូវក៏ចេញដែរអញ្ចឹងបានន័យថាម៉េចបានន័យថា គឺការសូឡាតអ៊ីដរបស់ណាប៊ីសល្លោះអាឡៃកាំគឺមុសឡានៅវាលនៅវាលដែលមិនមែនពាក់ព័ន្ធនឹងមស្ជីតព្រោះប្រសិនបើមស្ជីតអត់អាចចូលបានទេអ្នកដែលមានហេតុហ៎អ្នកដែលមានហេតុអ្នកអត់សញ្ញាគឺចូលអត់បានទេមស្ជីតអញ្ចឹងរ៉ាស៊ូលឡោះសល្លោះស្លាមហិកម៉ាត់ជាហេតុផលដ៏ធំធេង ដែលរ៉ាស៊ូលឡោះសល្លាមឲ្យ ស្ត្រីនិងក្មេងទាំងអស់ក៏ លហឹងអឹងកងនាំគ្នាទៅចេញទៅវាលតែម្ដងវាលលក្ខណៈសាឡាតអ៊ីតអញ្ចឹងបានន័យថាសុនណះរ៉ាស៊ូលឡោះរ៉ាស៊ូលឡោះសល្លោះអាឡៃហ៊ីវ៉ាសាឡាមលោកបានជំរុញឲ្យសាហាបាត់ចេញទៅទីមួយស្ដាប់សង្គ្រកថារបស់អ៊ីម៉ាំដើម្បីការរំលឹកដាស់តឿនណែនាំ គ្នាមួយចំនួន ដែលពាក់ព័ន្ធថ្ងៃរយ៉ាឬពាក់ព័ន្ធនឹងរយ៉ាជួនកាលអ្នកខ្លះធ្វើខុសពីរយ៉ាអ៊ីស្លាមគាត់ឈិតឱកាសនឹងថ្ងៃរយ៉ាហ្នឹង ដែលគាត់ទទួលបានរីស្គីពីខាងនេះខាងនោះមកជួនកាលគាត់យកទៅធ្វើការជួនកាលគាត់ជាអ្នកក្រីក្រឯងប៉ុន្តែបានផ្ដល់សកាត់ទៅបានអីទៅគាត់ឲ្យគាត់មានជួនកាលឆ្លៀតឱកាសគាត់ធ្វើរឿងផ្សេងហេតែมันល្អអញ្ចឹងហើយបានឲ្យទៅមុសលាថ្ងៃរយ៉ាហ្នឹងគឺដើម្បីស្ដាប់នៅខុនរបស់របស់ខុតទីចឹងហើយបាននៅក្នុងមកថាបានស្កត់ធ្ងន់ទោះបីថាមួយចំនួនថាខុនរបស់ហ្នឹងវាមិនមែនជាវ៉ាយ៉ាប់ប៉ុន្តែបណ្ដាសាហាបាត់ណាប៊ីគឺរំចាំស្ដាប់ខុនរបស់ទាំងអស់ អត់ចេញទៅណាទេពោះគោលដៅនេះជាគោលដៅមួយដើម្បីរំលឹកដាស់តឿននៅក្នុងថ្ងៃរយៈអ៊ីឌឧម៉ាត់អ៊ីស្លាមទាំងអស់អញ្ចឹងបាននេះឧម៉ាត់អ៊ីស្លាមទាំងអស់អញ្ចឹងការចេញទាំងក្មេងទាំងចាស់ទាំងស្ត្រីហើយកុំភ័ន្តច្រឡំថាចេញទៅមស្ជីតចេញទៅមុសល្លាទៅកន្លែងវាលដើម្បីសម្លឹងរយ៉ាសម្យ៉ាងរយ៉ាគឺដោយឡែកធ្វើសម្រាប់សម្លឹងរយ៉ាហ្មងប៉ុន្តែបើយើងត្រង់ទៅមើលសាហាប់វិញទៅមើលសាហាប់ប្រសិនដោយឆាហ្វីអ៊ីយកឡើងឆាហ្វីអ៊ីមួយអ៊ីម៉ាំឆាហ្វីអ៊ីគាត់ថាបើសិនមស្ជីតយ៉ាមៀ ម៉ាស៊ីនយើងមានធំទូលាយអាហ្នឹងគាត់ថាអាហ្វដលយ៉ាងម៉ាស៊ីនអាយ៉ាងម៉ាស៊ីនបើអាធំទូលាយហើយប្រសិនបើម៉ាស៊ីនចង្អៀតអាហ្វដលនៅវាលអាហ្នឹងគាត់មើលត្រឡប់ប៉ុណ្្នឹងឯងអត់ឲ្យយល់យ៉ាហើយពាក់ព័ន្ធនឹងសំណួរដែលគូរំលីថាសួរថាម៉េចមិញសំណួរអឺស្ដាប់បានលើកឡើងអំពីការសន្តកោសខែរយ៉ាអញ្ចឹងអឺមើលស្ដាប់យើងក៏សួរថាបើសន្តកោសថតបរោះឯហ្នឹងតើទូសារឬក៏អត់អញ្ចឹងណា បើនិយាយឲ្យចំថាធម្មតាសម័យនេះយើងស្រាប់សម័យគេថតយ៉ាបានថតអត់អស់ចិត្តឯលំមោះដៃអស់ចិត្តយ៉ាយ៉ាអញ្ចឹងបើយើងក៏លេចមើលទៅការថតរូបថតរូបអញ្ចឹងនៅក្នុងលើបំណងអ្នកដែលធ្វើ បំណងអ្នកដែលធ្វើណាអ្នកដែលធ្វើសិទ្ធកោះហ្នឹងតើគាត់មានបំណងអីប្រសិនគាត់ធ្វើហ្នឹងគឺលិលាដើម្បីអល់ឡោះហើយលុយបន្តខ្លួនរបស់គាត់លុយបន្តខ្លួនរបស់គាត់ គឺអត់ចាំបាច់គាត់ទៅថតបោះឲ្យឃើញទេប៉ុន្តែប្រសិនបើគាត់នៀតគាត់ថាគាត់ថតបោះហ្នឹងដើម្បីទស្សនៈដើម្បីលើកទឹកចិត្តឲ្យអ្នកផ្សេងធ្វើដែរដើម្បីគាត់ធ្វើជាគំរូណាគាត់ធ្វើជាគំរូដើម្បីឲ្យអ្នកផ្សេងធ្វើតាមគាត់គំរូគឺគឺនេះគាត់នៀតអៀខ្លោសរបស់គាត់ហើយប៉ុន្តែគាត់ចង់ធ្វើគំរូនៅទីឲ្យឲ្យនោះនៅសន្តកោសក្នុងថ្ងៃរយ៉ាអាហ្នឹងអ៊ីនសាអល់ឡោះអឺទៅសង្ឃឹមថាអត់មានបញ្ហាអីទេប៉ុន្តែអាស្ដល់ អាហ្វដលក្នុងការសិទ្ធិកោះទាំងអស់គឺកុំបង្ហាញគេខ្ញុំចង់និយាយបើវងចក់នឹងតិចហ្នឹងសប្តាហ៍នេះយើងអង្គការអ៊ីស្លាមរបស់យើងហ្នឹងថាគោះព្រំដែនគោះព្រំដែនក្នុងការថតរូបគោះព្រំដែនក្នុងការថតរូបបានន័យថាជួនកាលយើងហូកុំថតទេសាអស់ក្នុងការហូកុំថតរូបព្រោះហូកថតរូបវាបានដឹងថាឧឡាម៉ាអត់មកឱកាសឲ្យទេឧឡាម៉ាបើឱកាសថាថតរូបហ្នឹងលោកតាតែដរូរស់ការចាប់បាច់បំផុតឬថតរូបតាសញ្ញាប័ណ្ណ ថតទៅ passport អីទាំងអស់ហ្នឹងបានថតបានហើយអ៊ូឡាម៉ាថាដល់រស់រស់មួយទៀតគឺយើងទទួលអំណោយពីក្រៅប្រទេសអំណោយពីក្រៅប្រទេសមកអ្នកមុតបរិយអ្នកដាក់ផ្ដល់អំណោយយើងចង់បានរូបថតដើម្បីហាត់ឲ្យឃើញជាក់លាក់ថាយើងបានធ្វើបានអញ្ចឹងតាមពិតដែលអ្នកផ្ដល់ទំនុកចិត្តដល់ទំនុកចិត្តដល់យើងអញ្ចឹងយើងធ្វើពិតប្រកបមែន ចឹងអត់ចាំបាច់យើងទៅបង្ហោះនៅ Facebook ទេយើងត្រូវតែថតរូបធ្វើរបាយការណ៍សរសេរផ្ញើតាម mail ផ្ញើតាម WhatsApp ទៅបុគ្គលនឹងផ្ទាល់ឡើងតាមពិតដែលគាត់ធ្វើអញ្ចឹងក៏ប៉ុន្តែគាត់មិនធ្វើអញ្ចឹងគឺគាត់ហួសព្រំដែននៃការបង្ហាញហួសព្រំដែននេះវល់តាឡានបើមើលតាមហុកគំថតរូបគឺអត់បានទេអត់បានមកហើយមើលតាមហុកគំថតរូបពួកអត់មិនចាំបាច់អត់មានដរូរស់ឲ្យទាំងអស់ដរូរស់ជូនបាយការឲ្យម្ចាស់ឧបត្ថម្ភអ្នកឧបត្ថម្ភគេចង់បានអីផ្ញើនឹងឲ្យគេទៅចប់ហើយឃើញទេ ព្រោះយើងធ្វើវាហួសប៉ុន្តែបញ្ហាអ៊ីនសាអល់ឡោះបើសិនបើយើងនៅក្នុងនីតរបស់យើងប៉ុន្តែកុំឲ្យហួសព្រំដែនណាហួសព្រំដែនរបស់យើងចឹងហើយជួនកាលគាត់ជួនកាលរបាយការណ៍ក៏គាត់ផ្ញើហើយណាមួយទៀតគាត់បន្ថតថតដើម្បីហៅថាតេស្ជាដោយស្ដាប់បានដល់ដែរចឹងណាដើម្បីឲ្យមនុស្សចាប់អារម្មណ៍ងាកមករកការបរិច្ចាគធ្វើតាមនេះដើម្បីញ៉ាំងឲ្យមនុស្សនឹងចេះ ជួយឲ្យបរិច្ចាគបានច្រើនណាគាត់ថាបានជួយបរិច្ចាគអានេះមួយរបស់ស្លាហាត់សាយទៅលើការនេះរបស់ស្លាហាត់ក៏ប៉ុន្តែអ្វីដែលនប៊ីសុលឡាសបានបញ្ជាក់ក្នុងហាឌីសសហេះដែរច្បាស់ហេសបអាតុនយូរិលមូឡោះហ្នឹង9 7ក្រុមដែលបានចកខមកលោកអរ៉ូសហ្នឹងគឺមួយអំពី7ហ្នឹងគឺអ្នកដែលយងសិកអ្នក ដែលចាយរហូតដល់គាត់អកំបាំងរបស់គាត់ដៃខាងស្ដាមចាយដល់ខាងឆ្វេងអត់ដឹងនេះអាហ្វដលរបស់របស់អាហ្វដលសតកោះអាហ្វដលជាគេមកអស់ ចឹងបើអាចធ្វើបានធ្វើបែបហ្នឹងអ៊ីនសាអល់ឡោះថ្ងៃក្រោយយើងបានច្រកនៅក្រោមមលុបអារ៉ុសរបស់អល់ឡោះស៊ុបហានតាឡាដល់ឡែកគឺលើយើងផ្ទាល់បាច់ចាំហាយត់មកយ៉ាតើចាំបាច់យើងទៅបោះបរហាញអីគេទេអ៊ីនសាអល់ឡោះប៉ុន្តែបើយើងដើម្បីគំរូអេតអ៊ីខ្លោសតែដើម្បីគំរូអ្នកតៃដើម្បីទៅជាអានឹងវល់ឡោះតាឡាអាឡាមកនឹងសង្ឃឹមថាអល់ឡោះតាឡាលើកលែងគឺដើម្បីធ្វើទូលល្អអានឹងវល់ឡោះអាឡាសម្រាប់ខ្ញុំអរគុណច្រើនអរគុណច្រើនលោកសាអរគុណច្រើនហើយនៅមានសំណួរទៀតប៉ុន្តែឲ្យលោកសាសម្រាប់នេះសិន សាសម្រាប់គេសិនហើយយើងយើងជួបវិសាបន្តបន្តទៀតនៅសំណួរដែលអឺនៅក្នុង comment របស់យើងពាក់ព័ន្ធទៅនឹងអ្វីដែលវិសាបានលើកញ៉ាអឺយើងងាកមកជួបនឹងឧស្សាហ៍យូសូបន្តទៀតញ៉ាហើយនៅគណៈពេលនេះនឹងចង់ដឹងអំពីការសាឡាតដូចដែលលោកសាបានលើកឡើងបាញ់មិញគឺមានខុនបាណាហើយលោកសាក៏បានលើកឡើងអំពីការសាឡាតរួចហើយចូលនៅស្ដាប់ខុនបាដូចឈឹមសូតមិញក៏បានលើកឡើងដែរ អញ្ចឹងពាក់ព័ន្ធអ្វីដែលទិដ្ឋភាពដែលយើងឃើញផ្ទាល់នេះនៅក្នុងខ្សែរយៈផ្ទាល់យើងឃើញថាបន្ទាប់ពីសាឡាត់រួចគឺមានបងប្អូនយើងជាពិសេសយុវជនណាគាត់បញ្ញាប់ណាគាត់បញ្ញាប់ភាសាថ្ងៃរយៈគាត់ឡើងចេញព្រោះព្រោះអស់ចិត្តពាក់កណ្ដាលទៅអញ្ចឹងចង់សួរថាទិដ្ឋភាពបែបហ្នឹងឬក៏ហៅថាការងាកចេញមិនស្ដាប់ពីខុតបាសហ្នឹងតើវាជា កំហុសដែរទេសម្រាប់អ្នកដែលទៅជួបរួមការសាឡាត់រយៈនេះសិនយ៉ាអរគុណទូរំលីអញ្ចឹង អឺទូនម៉ាស៊ូតក៏បានលើកឡើងលឹមក៏បានលើកឡើងត្រុសត្រុសពាក់ព័ន្ធនឹងខុតវ៉ះថ្ងៃរយ៉ាអញ្ចឹងអ៊ូឡាម៉ាយមហួរនិយាយថាអឺការស្ដាប់ខុតវ៉ះថ្ងៃរយ៉ាអត់វ៉ាយិបដូចខុតវ៉ះយមអាត់ទេចំណុចទី1ចំណុចទី2ទស្សនៈអ៊ូឡាម៉ាសាអូឌីដូចជា Sheikh bin Baz Sheikh Utsaimin គាត់យល់ឃើញចេះជាពិសេស Sheikh Utsaimin គាត់និយាយក្នុងគីតាប Sharhul Mumtaz គាត់និយាយថាបើសិនណាយើងផ្ដោតទៅលើសម្បះយ៉ាងទៅលើយើងផ្ដោតទៅលើ ការយកទស្សនៈឧឡាម៉ាមួយណាពាក់ព័ន្ធនឹងសម្បះយ៉ាងរយ៉ាវបើយើងផ្ដោតទៅយកមសាប់ហានាហ្វីហើយដែលថាសម្បះយ៉ាងរយ៉ាវវ៉ាយិប fardu ain ខុតបះវ៉ាយិបហេអត់ស្ដាប់ខុតបះអត់ស្ដាប់អានឹងចំណុចទី1ចំណុចទី2បើយើងទៅយក fardu kifaya អានឹង khiyar គឺយ៉ាងបានន័យថាម៉េចសេអូសៃមានគាត់ថាល្អវាស្ដាប់ក៏ប៉ុន្តែបើសិនជាមិនស្ដាប់អ៊ីនសាអល់ឡោះយ៉ាសាអ៊ុសឡាក៏អត់អីដែរហើយយើងវាសិតជឿបើទស្សនៈមកសាប់ឬក៏ចង់ទៅយ៉ាបើទស្សនៈមកសាប់អ៊ីដែលថាស៊ូណាត់មកអាកាត់អាហ្នឹងគឺគុតបាសគឺគាត់តែជាស៊ូណាត់ ស្រាលជាងមកអាកាត់ទៀតដោយសារអីដោយសារស៊ូណាត់មកអាកាត់តែពីរឿងសូឡាទេរីឯគុតបាសអ្នកណាចង់នៅក៏នៅអ្នកណាក៏ចង់ទៅក៏ទៅទៅដោយសារអី دليل ربع إمام شافعي لن لك لك لك لانو حديث حديث موي إمام شافعي رحمه الله الله الله قد قد قد بان آه، بان نبي صلى عليه وسلم آه، عبد بن سائب نا ها شهدت العيد مع النبي صلى الله عليه وسلم فلما قضى الصلاة قال إنا نخطب فمن أحب أن يجلس للخطبة فليجلس ومن أحب أن يذهب فليذهب هذا ini صحيح ចឹងហាឌីសនេះនាំមកដល់អាប់ឌុលឡាហ៊ីប៊ុសាអេបគាត់បានថា ថ្ងៃមួយខ្ញុំចូលរួមសម្បាយ៉ាងរយ៉ាជាមួយរ៉ាស៊ូលឡោះសាឡឡោះអាឡៃសាឡាំនៅពេលដែលសម្បាយ៉ាងចប់ណាប៊ីសាឡឡោះអាឡៃសាឡាំបានមានប្រសាសន៍ថាឥឡូវនេះយើងនឹងខុតបាតពីសម្បាយ៉ាងចប់ណាប៊ីថាឥឡូវនេះយើងនឹងខុតបាអ្នកណាឲ្យពេញចិត្តចង់នៅឲ្យនៅទៅអ្នកណាឲ្យពេញចិត្តចង់ទៅឲ្យទៅទៅ ចឹងកន្លែងហ្នឹងបានម៉ាសាប់ឆាហ្វអ៊ីដោយលថាចឹងជាពិសេសម៉ាសាប់ជំហរម៉ាឆាហ្វអ៊ីនិងម៉ាលីគីថាខុតបា ជាសុណៈធម្មតាអត់គឺសុណៈអត់កាត់ទៀតចឹងអ្នកណាចង់នៅក៏នៅអ្នកណាចង់ចង់ទៅក៏ទៅក៏ប៉ុន្តែបើយោងតាមទស្សនៈរបស់អាប៊ូហានីហ្វាបើសិនវ៉ាយិបសម្បាយ៉ាងវ៉ាយិបខុតបាហើយបើនិយាយនៅក្នុងខុតបា ហារ៉ាំដូចខុតបាជុំអាតចឹងអាហ្នឹងវាផ្ដោតគ្នាទៅលើហ្នឹងចឹងបានគេសួរចេះគេសួរជាជាអ៊ូសៃមីនថាចុះបើសិនយើងយកទស្សនៈសុណានមកអកាត់ សឡាតសុណាត់មកអកាត់តែយើងស្ដាប់ហុតបាក៏ប៉ុន្តែ យើង អាចនិយាយគ្នាបានអត់ជាងសៀកឧស័យមានគាត់ឆ្លើយសំណួរដល់ដល់ដល់ល្អចានិយាយក្នុងក្នុងពេលហុតបាធម្មតាការហុតបាយើងស្ដាប់កាលណាយើងនិយាយក្នុងអ៊ីម៉ាមនៅពេលអ៊ីម៉ាមសូត្រហុតបាគឺឌូសាយ៉ាយ៉ាចឹងសំណួរនេះគេសួរកាន់សៀកសៀកឧស័យមានគាត់ឆ្លើយថាម៉េចគាត់ឆ្លើយថា បើសិនយើងយកទស្សនៈរបស់យមហួនដូចជាមិនចាំអ៊ីដែលដែលដែលសម្បាសយ៉ាងជាសុណានុអាកាសចឹងខុនបាសជាសុណាត់ក៏ប៉ុន្តែបើសិនជាអ្នកធ្លាក់បានន័យថាអ្នកលំខ្លួនទៅចូលរួមស្ដាប់អត់ត្រឡប់ទៅផ្ទះតាមអ្វីដែលណាប៊ីថាអ្នកណាចង់ទៅក៏ទៅអ្នកណាចង់ចង់នៅក៏នៅបើអ្នកជ្រុលខ្លួនថានៅហើយត្រូវតែស្ដាប់បើសិនអត់ស្ដាប់ទេទូសារដោយសារដោយសារអ្នកឯងតែស្វីសនិយាយហ្នឹងគឺរំខានដល់អ្នកដតីតែបើសិនថាយើងនៅ ណាបើសិនជាយើងនៅរំខានតែយើងកុំតែយើងអានសភៅផ្សេងណាយើងអានសភៅផ្សេងអត់មាននិយាយមួយអ្នកណាឬអត់មានរំខានអ្នកណាអានសភៅផ្សេងតែឯងយើងអាហ្នឹងឧស្សាហ៍ឧស្សាហ៍មានគាត់ថាអត់មានជាបញ្ហាអីទេដោយសារអីដោយសារខុតបាអ៊ីតទស្សនៈយមហួតនៅតែដដែលទេគឺអត់មានយកច្បាប់ទេយ៉ាហ្នឹងសុខាសំនួរណាហ្នឹងហ្នឹងឧស្សាហ៍និយាយថា បើលងខ្លួនណាបើលងខ្លួនស្ដាប់បើលងខ្លួនចង់និយាយថាបើបើជ្រុលជាស្ដាប់ទៅហើយបើជ្រុលបើជ្រុលជាស្ដាប់ទៅហើយគឺត្រូវតែស្ដាប់ហើយមិនអាចនិយាយគេបានទេបើសិនជានិយាយវាប៉ះពាល់ដល់អ្នកដែលជំវិញរំខានគេអញ្ចឹងទូសានៅក្នុងបត់រំខានដល់អ្នកដទៃយ៉ាងការស្ដាប់សម្បត្តិយ៉ាងអរគុណច្រើនដល់សាហើយមួយវិញទៀតយ៉ាងអឺមានសំណួរដែលអឺ សួរទៅកាន់លោកស្ទើផងដែរអឺមានសំណួរទៅកាន់អ៊ូស្តាផងដែរតកតងសំណួរនេះតកតងទៅនឹងអ៊ូស្តាយូសូណាអ៊ីនសាឡោះអានសំណួរជូនក្រោយប៉ុន្តែសំណួរវាចាំចង់ជូនសួរទៅអ៊ូស្តាមកសួរដែលគាត់សួរថាតើអឺស្ត្រីអាចប្រើទឹកអប់ បានអត់នៅពេលសម្បះយ៉ាងរយ៉ាអញ្ចឹងយើងដឹងហើយឧស្សាហ៍បានសូមបានលើកឡើងមិញគឺស្ត្រីគឺចេញទៅដើម្បីទីកន្លែងសាឡាតហ្នឹងដើម្បីបង្ហាញភាពអ៊ូអអញ្ចឹងណានៅពេលដែលមានមនុស្សច្រើនតបតែងប្រើទឹកអប់តើស្ត្រីអាចប្រើទឹកអប់បានដែរឬទេនៅពេលទៅសាឡាតរយ៉ាសតយ៉ាអល់ហាំឌុលឡាអរគុណចឹងសម្រាប់សំណួរនេះគឺ នៅក្នុងភក្ច្រើននៃក៏ដូចជាសុណារ៉ាស៊ូលឡោះសឡោះហើយឡើងផងដែររ៉ាស៊ូលឡោះបានហាមរ៉ាស៊ូលឡោះបានហាមសម្រាប់ស្ត្រីមិនឲ្យប្រើគ្រឿងក្អូបចូលទៅថ្ងៃរយ៉ាទេ គឺសុលហាមបានន័យថាអត់បានទេតែប្រសិនបើយើងចង់ប្រើជាងត្រឹមមកកុំឲ្យធុំក្លិននៅខ្លួនរបស់យើងឆះរ៉ោះបាកើចែកក្លិនហ្នឹងទៅទៅដល់អ្នកដតី ចឹងបើថាយើងប្រើឋានតិចបន្ទួចដើម្បីកុំឲ្យធុំញើសធុំអ្វីដែលសម្រាប់យើងអាហ្នឹងឲ្យអ៊ុលម៉ាថាมันមានបញ្ហាអីទេប៉ុន្តែបើថាសម្រាប់ឲ្យប្រើដោយបុរសមកគឺអត់បានទេនប៊ីហាមគាត់អ៊ុលឡោះយ៉ាអ៊ូស្តាតអឺអឺបញ្ហាមួយទៀតដែលយើងឃើញអឺខ្ញុំសូមសង្ខេបសំណួរទីដែរដោយសារពេលវេលាយើងបានកន្លងផុតយូរហើយអឺពាក់ព័ន្ធទៅនឹងថ្នាក់រយៈផ្ទាល់យើងឃើញហើយថាអឺ យើងឃើញថាមានអឺអ៊ូម៉ាត់អ៊ីស្លាមរបស់យើងមួយចំនួនតែតែប្រកាន់យកគឺតោសៀរ៉ាគូបូរយ៉ាអញ្ចឹងតើការតោសៀរ៉ាគូបូរនេះវាជាអ្វីដែលហុកុំសរៈទៀមទានៅក្នុងរយ៉ាឲ្យធ្វើដែរឬទេស្ដាប់សូមជួយទៅកាន់ស្ដាប់យូសុបយ៉ាបតឡាំយ៉ាអរគុណទូនរំលីអញ្ចឹងពាក់ព័ន្ធសៀរ៉ាគូបូរ អានឹងគេហៅគេចាត់ទុកជាមុងករនៅក្នុងសាឡាតុលអ៊ីដអញ្ចឹងអ៊ូឡាម៉ាអ៊ូឡាម៉ាជាច្រើនបានលើកឡើងមុងការ៉តមុងការ៉តនៅក្នុងថ្ងៃរយ៉ាមាន4ទី1អះយ៉ាអ៊ុលឡៃលអះយ៉ាអ៊ុលឡៃលបានន័យថាព្រោះពេលយប់ថ្ងៃស្អែករយ៉ាគេមើលខែឃើញណាយប់ហ្នឹងអញ្ចឹងយប់ហ្នឹងមានណាមានមានស៊ូណាត់ឧរោសំបែងស៊ូណាត់ទទួលថ្ងៃរយ៉ាហាក្រោយមកមានគីយ៉ាមុលឡៃល មានគេពងរស់ពងរស់អាម៉ាល់អាម៉ាឡាន់ពេលយប់អាហ្នឹងគឺខុសដោយសារអត់មានវរិទ្ធពីណាប៊ីមានហាឌីសមួយដែលវរិទ្ធពីណាប៊ីគឺហាឌីសដអ៊ីហ្ជីដិនដែលមិនអាចអាម៉ាល់បានទេអាហ្នឹងបញ្ហាមុងការ៉ុតក្នុងថ្ងៃរយ៉ាទី2ពេលដែលចូលរួមថ្ងៃរយ៉ាស្រី ប្រុសដែលអត់មានរនាងដែលទូនម៉ាស៊ូតបានលើកឡើងអំពីការណាប៊ីជំរុញឲ្យស្ត្រីចូលរួមអញ្ចឹងខ្ញុំចង់លើកឡើងលក្ខខណ្ឌដែលឧឡាម៉ាបានដាក់ស្ត្រីដែលអាចចូលរួមទៅរយ៉ាបានទាំងទាំងក្នុងមស្ជីដ ទាំងនៅកណ្ដាលវាលហ្នឹងគឺពីរលក្ខខណ្ឌទី1ត្រូវមានកលែងសម្រាប់ស្ត្រីលក្ខខណ្ឌទី1ទី2ត្រូវអលអាំមីណលអ៊ីខ្ទីឡាតឬក៏អលអាំនូមីណលហ្វីតណាបានន័យថាស្លាមាត់អំពីការ fitness fitness មិនដូចនៅស្រុកយើងទៅកន្លែងវាលវាលសម្បះយ៉ាងមានអត់មានកន្លែងដែលមាន មានកន្លែងដែលគេធ្វើសម្រាប់ស្រីនៅខាងក្រៅក៏ប៉ុន្តែនៅតែកន្លែងជួបនៅតែជួបជុំអ្នកដដែលអាហ្នឹងគឺវាអសូវវាអត់ចូលក្នុងអលអាំឬក៏ស្លាមាត់អំពីសុវត្ថិភាពអំពីការ fitness ហ្នឹងទេអញ្ចឹងទី3ដែលជាមុងការរត់ថ្ងៃរយ៉ាគឺសិរៈគូបួនហ្នឹងហើយដោយសារអីដោយសារសិរៈគូបួននេះ តាមពិតដើមទីនប៊ីសាសាមខាត់អត់ឲ្យម៉ាត់អ៊ីស្លាមទៅទេដោយសារអីដោយសារនប៊ីខ្លាចតែយើងធ្វើអ៊ីបាដាតពីគូបួនសុំគូបួនពីព្រោះអីរបស់ហ្នឹងកើតឡើង នៅសម័យនប៊ីមុនមុនសម័យនប៊ីមុនមុនគឺច្រើនណាស់ដែលនប៊ីយើងសឡោះស្លាប់ពេលដែលគាត់ខ្លាចជារ៉ូស៊ូលគាត់ដឹងគាត់ដឹងថាអ៊ុម៉ាត់មុនមុនសម័យនប៊ីនោះ សម័យណាប៊ីផ្សេងផ្សេងគឺមានពាក់ព័ន្ធនឹងតូស៊ីរ៉ាគូបួនយូយូយូយូសុំពីគូបួនឃើញទេដល់អញ្ចឹងបានអាប៊ីថាគាត់ខាត់អំពីការស៊ីរ៉ាគូបួនក៏ប៉ុន្តែក្រោយមកអាប៊ីអនុញ្ញាតឲ្យបរោះតូស៊ីរ៉ាវិញហ្នឹងគឺដោយសារអីដោយសារដើម្បីនឹកអាខិរ៉ាត់តែប៉ុណ្្នឹងឯងក៏ប៉ុន្តែបើយើងតូស៊ីសយកថ្ងៃរយ៉ាតូស៊ីរ៉ាគូបួនអត់មានសារៈណាប្រើទេព្រោះថ្ងៃរយ៉ាថ្ងៃអីគេដឹងទេថ្ងៃរយ៉ាគឺថ្ងៃសបាយថ្ងៃអ៊ីតតែមកតែសបាយឃើញទេអាដល់ក្នុងអាយកូរ៉ាន នៅក្នុងអាយ៉ាតកូរ៉ានអល់ឡោះថា falyafrahu huwa khairum mimma yajma'un ចូលអ្នកសប្បាយរីករាយចុះដល់ថ្ងៃដែលអល់ឡោះសុបតាឲ្យអ្នកម៉ាត់ឲ្យអ្នកនេះជាងអល់ឡោះប្រាឲ្យយើងស្បាយដោយស៊ីឡាតុររ៉ហ៊ីមដោយសេរះគ្នាទៅវិញទៅមកសុំឲ្យតាស់នេះអះគ្នាសុំអះគ្នាដល់យើងអត់យកអាថ្ងៃស្បាយទៅស្បាយយកអាថ្ងៃស្បាយទៅទៅទៅសោកទុកសួរថាទៅសេរះគូបួតទៅទៅស្បាយអីសេរះគូបួតអីឡះមួយតែមួយគត់ ចំណុចអនុញ្ញាតតែមួយគាត់ដានប៊ីអនុញ្ញាតឲ្យទៅគឺដើម្បីក្រៀមក្រំនឹកទៅកាន់អាក្រឹតថាថ្ងៃណាមួយយើងនឹងចឹងដែរអានឹងគេហៅក្រៀមក្រំมันគឺទៅសិរៈគូវុតសបាយទេដល់យើងយកថ្ងៃសបាយដាក់អឡោះប្រាក់ឲ្យសបាយទៅក្រៀមក្រំនៅគូវុតតែអាហ្នឹងវាស្អីគេអាហ្នឹង ចឹងកន្លែងហ្នឹងបាត់អ៊ូឡាម៉ាក់ថាមិនមែនមិនមែនត្រឹមតែហាមធម្មតាអាការទៅសេរះគូវុតថ្ងៃរយ៉ាគេចាត់ទុកជាមុងការ៉ុតនៅក្នុងថ្ងៃរយ៉ាជាបកាមួយដែលមុងការដែលអាក្រក់បំផុតនៅក្នុងថ្ងៃរយ៉ាដោយសារប្រឆាំងនឹងអល់ឡោះជាស្ដេចអល់ឡោះប្រោសឲ្យស្បាយបន្ទាប់ពីយើងបួសមួយខែហត់អស់កម្លាំងជួបជុំគ្នាមួយគ្រួសារមួយអីស្បាយទៅយើងអត់ស្បាយទេយើងនាំគ្នាទៅសេរះគូវុតហើយសេរះគូវុតកន្លែងសៅម៉ងកន្លែងស្លាប់កន្លែងនឹកនឹកអាខិរ៉ាត់កន្លែងអានឹងយើងពិចារណាខ្លួនឯងចឹងបានន័យថាការ យកថ្ងៃសម្រាប់ ដាក់កំណត់ថ្ងៃ រយយ៉ាទៅសិរៈគបួននេះគឺជាប្រការមួយដែលខុសឆ្គងហើយចាប់ថាបិទអាមិនបិទអាគាត់ចង់បញ្ជាក់ថាអានេះជាខុសឆ្គងធ្ងន់ធ្ងរណាយ៉ាយ៉ាអរគុណច្រើនលោកសាស្ត្រសល់ចំណុចទុកឲ្យខ្ញុំមកសួរឆ្លើយទៅសំណួរមួយទៀតដែលអឺខ្ញុំមកសួរអត់ដឹងដែរណា អឺមួយនេះគឺទស្សនវិជ្ជាជាក់ស្ដែងយើងឃើញនៅក្នុងសង្គមរបស់យើងណាដោយសារតែក្មេងៗយុវជនគឺដិតក្នុងអារម្មណ៍ថាថ្ងៃរយៈគឺថ្ងៃដើរលេងអញ្ចឹងណាក្មេងៗអញ្ចឹងណាថ្ងៃដើរលេងគេឲ្យឈ្មោះថាថ្ងៃដើរលេងចឹងទៅយើងឃើញថាអត់ថ្ងៃរយ៉ាដែលតាមពុទ្ធឥស្លាមបង្កើតនៅថ្ងៃរយ៉ានេះដោយទូនទួនបានបកស្រាយឲ្យដើម្បីបន្ធំឬក៏បង្ហាញនៅតសញ្ញាណសញ្ញាឥស្លាមដ៏ធំដែលមាន សាឡាតរយ៉ាដែលមានការសុំអាគ្នាជួបជុំជារស់គ្នាទៅវិញទៅមកអ្នករស់ណាអត់មានតអ្នកស្លាប់ដូចសាយសុំអត់ស្អាយមិញទេប៉ុន្តែអ្វីដែលឃើញឃើញថាយុវជនមួយចំនួនមិនបានចាប់អារម្មណ៍ចឹងទេគេតែពីបួលគ្នាទៅកន្លែងឧទាហរណ៍ថាទឹកឈូឬក៏ទឹកធ្លាក់អញ្ចឹងទៅទៅកន្លែងរមណីយដ្ឋានកំសាន្តដែលពោពេញទៅដោយជួនកាលលេងឡំយើងដឹងហើយការដើរលេងនៅនៅស្រុកខ្មែរយើង បើពេលខ្លះទៅឆ្នេរសមុទ្រអីទៅមិនថាជាលក្ខណៈបែបណាទេតើឧស្សាហ៍មានការយល់យ៉ាងណាដែរចំពោះទង្វើដែលបន្ធំក្នុងការសប្បាយដើរលេងកន្លែងរំលីឋាននៅខេត្តរយ៉ាហ្នឹងចាត់ទុកថាជាកំហុសឆ្គងឬក៏អ្វីដែលមិនគួរឬក៏អាចធ្វើទៅបានយ៉ាងណាដែរសិស្សយ៉ាអល់ហាំឌុលីឡាអរគុណច្រើននេះសំណួរសំខាន់ហើយគួរតែបងប្អូនពុំមួយស្លាប់របស់យើងអរគ្នាយកចិត្តទុកដាក់យ៉ាហើយយើងអរគ្នាពិចារណា ព្រោះយើងបង្ហាញថាថ្ងៃរយ៉ាថ្ងៃបុណ្យគឺជាថ្ងៃដែលយើងឈូគួរអរគុណចំពោះអល់ឡោះដែលអល់ឡោះតាអាឡាបានឲ្យយើងអនុវត្តជ័យជំនះដោយបំពេញកតបកិច្ចបានមួយខែពេញអញ្ចឹងអល់ឡោះតាអាឡាឲ្យថ្ងៃហ្នឹងសបាយឲ្យយើងសបាយអញ្ចឹងការសបាយទៅសបាយមានហេតុមានផលមានព្រំដែនរបស់វាចឹងអ្វីដែលក្នុងកុំសារៈដែលនប៊ីសល្លោះអាលីវ៉ាសាឡាំលោកបានអនុញ្ញាតឲ្យយើងកើថ្ងៃហ្នឹង គឺឲ្យយើងសបាយជួបជុំបងប្អូនគ្រួសារហើយឲ្យយើងស្យារសួរសុខទុក្ខគ្នាទៅវិញទៅមកពីតំបន់មួយទៅតំបន់មួយ ពីភូមិមួយទៅភូមិមួយយកឱកាសសិរតុរ៉ហ៊ីមអីចឹងទៅយកឱកាសហ្នឹងក៏ឱកាសថ្ងៃសបាយហ្នឹងក៏ជាឱកាសមួយដើម្បីយើងផ្សារភ្ជាប់ទំនាក់ទំនងរវាងអ៊ីស្លាមគឺក៏រវាងបងប្អូនយើងដែលយើងនៅរវល់ការងារនៅខេត្តខុសគ្នានៅភូមិខុសគ្នាអីចឹង ជាឱកាសទៅយារះគ្នាទៅសួរសុខទុក្ខគ្នាអានេះដែលជាដែលហុកមអនុញ្ញាតដែលហុកមជំរុញឲ្យយើងធ្វើអញ្ចឹងហើយដូចខ្ញុំពីដើមថាឲ្យសិតតកដល់គោកំព្រាចែកលុយចែកកាក់សបាយនៅថ្ងៃហ្នឹងហើយសេរ៉ាសួរសុខទុក្ខគ្នា មានធ្វើមហូបអាហារសម្លចំណីអាហារអីជួបជុំជុំគ្នាអាហ្នឹងជាសបាយក៏ប៉ុន្តែអាហ្នឹងដែលហុកមអនុញ្ញាត ក៏ប៉ុន្តែប្រសិនបើយើងចង់បាច់ចាំបាច់ទៅទៅផ្លាស់ប្ដូរបរិយាកាសទៅដូចថាទូតាមយើងនេះថាទៅទឹកឈូទៅវត្តសមុទ្រទៅអីហ្នឹងប្រសិនបើយើងលក្ខណៈទៅហ្នឹងយើងទៅជាលក្ខណៈមួយដែលយើងការពារអំពីបកាហារ៉ាមដោយមិនហៅថារួមជាមួយនឹងបកាហារ៉ាមបានថាយកគ្រឿងអ្វីអ្វីគ្រឿងសង្វឹងអីអនទៅជាមួយទៅអង្គុយមានប្រុសមានសេរីសាសនិកាស ជាមួយនឹងគ្នាយើងទៅអង្គុយរួមតុជាមួយគ្នាសំបាយហែលទឹកជាមួយគ្នាមានប្រុសមិនស្អីអាហ្នឹងហារ៉ាមមកអាហ្នឹងគឺគឺហារ៉ាមមកបែបហារ៉ាមប៉ុន្តែបើយើងទៅលក្ខណៈឋានៈបីបុកាយកាយកកូនចៅយើង ទៅជាលក្ខណៈធម្មតាគ្រួសារយើងបងប្អូនយើងដែលទៅទៅសបាយយើងមានការហូបចុកជួបជុំគ្នាណាអាហ្នឹងអ៊ីនសាអល់ឡោះបើសិនបើយើងអត់មាន ការពាក់ព័ន្ធនឹងបកា ដែលបហារ៉ាមនៅក្នុងការធ្វើរបស់យើងទេអាហ្នឹងអ៊ីស្លាមឡាម៉ាអ្នកដែលសារហ្នឹងមិនជាអ៊ីបាដាតទេ គេមិនចេះបន្តជាបរាមទេអើជាមិនជាបរាមទេប៉ុន្តែបើមែនជួបការហារ៉ាមគឺហារ៉ាមតែម្ដងយ៉ាហ្នឹងអ្វីដែលខ្ញុំទូទៅជីទូទៅឃើញថាប្រសិន បើវា មានពាក់ព័ន្ធទៅនឹងអ៊ីផ្ទីឡាត ការលេងឡំប្រុសស្រីគេកាយសង្សារឬក៏គ្រឿងសវងអីទេ គឺបានន័យថាវាមិនមែនជា បញ្ហាទេក្នុងសាមគ្គីភាពមិនជាបញ្ហាទេហូរហ្នឹងតែមិនជាអ៊ីបាដាតឬក៏មាន nos អីហាមគាត់ដែរ បុកាដើរលេងដើម្បីទោះទោះយ៉ាងណាយើងគិតថាបំពេញនៅកតបកិច្ចអ្វីដែលចាំបាច់ហុគមស្រៈទៀមទីដូចជាសាឡាតហើយរួចរាល់ស្កតបាហើយមានការសាឡាមសុខសុខទុកនេះហ្នឹងទៅជាការល្អដែរសុខទុកគ្នាបងប្អូនយើងទុកទុកការឱកាសហ្នឹងយើងកាត់យើងយើងបងប្អូនពុះរបស់យើងមិនអាចថាយើងដើរគ្រប់ផ្ទះតាន់ពេលវេលាអញ្ចឹងណាអញ្ចឹងយើងណាត់ទៅមកកន្លែងដើម្បីជួបជុំបងប្អូនយើងសាឡាមអាគ្នានៅកន្លែងណាមួយដែលមិនឲ្យមានកាសពលការអារម្មណ៍អ៊ីនសាអល់ឡោះយើង យោបល់អូយោបល់អូបាច់ចាំណាស់ថាតែណាត់លាតុំដុំបាត់ដុំគ្នាបណ្ដោយតែហ្នឹងយើងអីដែរទៅមេកំណត់ទៅចាការពារខោបសិលធម៌អ៊ីស្លាមរបស់យើងយ៉ាអ៊ីនសាអល់ឡោះអរគុណច្រើនដល់សាទហើយពេលវេលារបស់យើងចិត្តដល់បងដែរប៉ុន្តែនៅនៅមានសំណួរមួយទៀតពាក់ព័ន្ធទៅនឹងឧស្សាហ៍យូសុបហើយមុននឹងសួរទៅកាន់ឧស្សាហ៍យូសុនសូមអានសំណួររបស់ប្រិមិត្តរបស់យើងហើយឧស្សាហ៍សាច់ជីលឲ្យហើយណារៀងខ្លួន ហើយយើងចែកគ្នាឆ្លើយម្នាក់មួយសំណួរនៅស្ដាប់អឺសំណួរដែលបងប្អូនយើងសួរអ៊ីនសាអល់ឡោះនឹងលើកយកមកសួរវាគ្មិនរបស់យើងទាំងអស់ដើម្បីឲ្យគាត់ឆ្លើយហើយកត់សំណួររៀងខ្លួនទៅហើយអឺឧស្សាហ៍ឆ្លើយសំណួរណាសំណួរណាបន្ទាប់ពីឆ្លើយលសួរថាយូសុបអឺសំណួរទី1នេះបន្ទាប់ពីយើងអ្វីដែលយើងឆ្លើយឆ្លើយរួចហើយណាគឺមកពីអង្គអ៊ីមរ៉នថាគាត់សួរថាអមនុស្សស្រីអាចប្រើទៅអត់បានទេរួចហើយ គឺអាពីឡៅភីសក៏សួរថាតើសម្បោះយ៉ាងរយ៉ាត្រូវត្រឹមត្រូវតើសម្បោះយ៉ាងត្រឹមត្រូវបើគាត់អត់ដែលសម្បោះយ៉ាងហ្វារឌូសោះគាត់ចង់និយាយថាបើតើរសម្បោះយ៉ាងរយ៉ាត្រឹមត្រូវដែរឬទេបើយ៉ាងហ្វារឌូអត់ដែលសោះយ៉ាអានោះសំណួរទី1យ៉ាទូទួលយើងកាត់ទុកទៅអឺទី2គឺពាក់ព័ន្ធទៅនឹង den គាត់គាត់សួរថាពេលចាក់វិត្រាស់តើចាំបាច់ កាន់កដែរឬក៏អត់ទួនណាពេលចាក់ចាក់បត្រាស់ហ្នឹងចាំមកទៅកាន់កយកមកហិតចឹងដែរអត់ចានេះសំណួរមួយដែរអឺខ្ញុំថាទូទួលយើងកាត់ទុកហើយជ្រើសរើសសំណួរទី1ឬក៏ទី2ឆ្លើយអ៊ីនសាអល់ឡោះអឺសំណួរមួយទៀតតកតងទៅនឹងការចាក់បត្រាស់ណា យើងអាចឲ្យបងប្អូនរបស់យើងឬក៏គ្រួសាររបស់យើង ចាក់ចំនួនយើងបានដែរទេគាត់បញ្ជាក់ថាយើងមានដូចហើយឧទាហរណ៍ដូចជាជាប់ចតលេស័កជាដើមអឺអឺគាត់ចង់និយាយនៅក្នុងកលៈទេសៈកូវីដហ្នឹងជាប់ចតលេស័កអត់បានចេញទៅណាទេណាប៉ូលីសពតអញ្ចឹងគាត់អាចហ្នឹងហើយតែគាត់អាចបកគលឲ្យបងប្អូនឬក៏គ្រួសាររបស់យើងចាក់ឲ្យបានដែរឬអត់ ចឹងណាយ៉ាពាក់ព័ន្ធពាក់ព័ន្ធសំណួរសកាត់ឲ្យទួលមសួតអ្នកអ្នកអ្នកត្រៀមទៅហើយលិនត្រៀមអ៊ីនសាអល់ឡោះចឹងហ្នឹងហើយសំយ៉ាយ៉ាយ៉ាយ៉ាអឺឧទាហរណ៍អានេះបើឲ្យរូបរួចហើយហើយសំណួរមួយទៀតបើយើងមិនមានអង្គឬលុយព្រោះភាពខ្វះខាតអត់ចាក់វិត្រាស់មិនវិញណាអឺកូននីនកូននីនគាត់សួរថាបើយើងខ្វះខាតស្ដាប់មកសួរហើយស្ដាប់មកសួរឆ្លើយសំណួរនេះ បើយើងខ្វះខាតអត់មានអង្គអត់មានលុយទេយើងអត់ចាក់អត្រាស់យ៉ាងម៉េចដែរតាមពិតសេកាវិត្រានេះគឺយើងដូចជាបានធ្វើហើយណាដូចជាមិនយើងឡាយនៅទូគាត់តែអ៊ីនសាអល់ឡោះទោះយ៉ាងណាអ៊ូស្តាយើងនឹងបកស្រាយជូនយ៉ាងអឺអស់ហើយសំណួរប៉ុណ្ណឹង ហើយមុននឹងឆ្លើយនៅសំណួរនេះលិនសួរសំណួរមួយទៀតចុងក្រោយទៅនឹងអ៊ូស្តាយូសុសពាក់ព័ន្ធទៅនឹងសិផាត់តកបៀបតិចលើកឡើងណា ពីព្រោះយើងឃើញថាអ្វីដែល សំខាន់ជាអត្តសញ្ញាណខ្មែររយ៉ាធំបំផុតហ្នឹងបន្ទាប់ពីសាឡាតហ្នឹងគឺតាក់វៀងហើយមានន័យថាអត់ឃើញខែតាមម៉ាស៊ីតមានមីក្រូឬសូសម្លេងតាក់វៀងហ្នឹងស្រាប់ពីអារម្មណ៍ត្រេកអរសុបាយរីករាយទាំងក្មេងទាំងចាស់គាត់អល់ឡោះអត់បាត់អល់ឡោះក៏បាត់មកនិយាយអសុបាយអត់ទាន់ដល់ថ្ងៃគាត់យប់ឡើងឃើញខែអត់ដឹងឃើញខែអត់គាត់លឺសូសម្លេងតាក់វៀងតាមម៉ាស៊ីតអសុបាយតែវាលឺតាក់វៀងទៅហើយ ចឹងសាបស្រាយបន្តិចអំពីសិផាត់តវីតាមសុណាស់នប៊ីសល្លោះអាឡៃសាឡាមព្រោះនេះសំខាន់យ៉ាតហ្វាដលស្តាយ៉ាបិស្មិលឡាអរគុណទូនរំលីកអញ្ចឹងអត្តសញ្ញាណសំខាន់បំផុតសម្រាប់ថ្ងៃរយ៉ាដែលទូនម៉ាស៊ូតក៏បានលើកឡើងដែរអាដិតក្នុងថ្ងៃរយ៉ាគឺយើងត្រូវតក្បៀតតក្បៀតជាសុណាត់ជាសុណាត់មួយដ៏ធំដែលអល់ឡោះសុបតាឡាប្រើឲ្យយើងអនុវត្តក្នុងថ្ងៃរយ៉ានៅក្នុងអាយ៉ាត់កូរ៉ានសូរ៉ាអល់បាការ៉ាអល់ឡោះថាវ៉ាលីទុកមីលុលអ៊ីដដាតា walitukabbirullaha ala ma hadakum wa la'allakum tashkurun ចូលអ្នកពង្គ្រប់ចុះនៅការបួសឲ្យគ្រប់30ថ្ងៃហើយចូលអ្នកតក្បៀរចុះបន្ធំចុះអល់ឡោះស៊ុបហានាហ៊ូវតាឡាអញ្ចឹងកន្លែងនេះអល់ឡោះប្រើឲ្យយើងតក្បៀរហើយដូច្នេះហើយហាឌីសជាច្រើនណាដែលបញ្ជាក់អំពីតក្បៀរឃើញទេអឺលើកឡើងមួយហាឌីសនាំមកដល់អ៊ីម៉ាំអាដារូកូតនី أن ابن عمر رضي الله عنه كان إذا غدا يوم الفطر ويوم الأضحى يجتهد بالتكبير حتى يأتي المصلي مصلى ثم يكبر حتى يخرج الإمام ចឹងហាឌីនេះមានថាអ៊ីបនុអ៊ុមាររ៉ាឌីយ៉ាឡោះអានហ៊ូពេលដែលគាត់បានចេញ ទៅសម្បាយ៉ាងរយ៉ាជាមួយរ៉ាស៊ូលឡោះគឺគាត់តែងតែតឹកបៀតខំនៅតឹកបៀតរហូតដល់ចេញពីផ្ទះចាប់ដើមចេញពីផ្ទះរហូតដល់អ៊ីម៉ាំចេញមកសម្បាយ៉ាងចឹងបានហុកុំតឹកបៀតនេះ គឺចាប់ផ្ដើមពេលដែលយើងឃើញខែយប់រយ៉ាឧទាហរណ៍យើងមើលខែយប់ហ្នឹងឃើញគេប្រកាសថាឃើញខែយើងកុំវាសរៈយើងទឹកកបៀតកែទឹកកបៀតរហូតទឹកកបៀតរហូតតែដាច់ទឹកកបៀតមកមកគេហៅថាមកជាសញ្ញាថ្ងៃរយ៉ាគឺគ្រប់គ្រាន់ហើយអាចសម្រាប់អាចដេកបានណាតែអ្វីដែលសរៈឲ្យឲ្យទឹកកបៀតបន្តនោះអាទឹកកបៀតជាប់គ្នានោះ គឺតកបៀតចាក់ផ្ដើមពីយើងចេញទៅសម្បាយ៉ាង ចេញពីផ្ទះរហូតដល់អ៊ីម៉ាំឡើងមកឡើងមកឡើងមកអ៊ីម៉ាំធ្វើដើម្បីសម្បាយ៉ាងរយ៉ាហ្នឹងគឺពេលវេលាដែលតកបៀតពិតប្រកបហើយមួយទៀតអឺ La Force La Force ដែលតកបៀតមានខីឡាអ៊ូឡាម៉ាច្រើនណាបើយើងចង់ទៅមើលអឺ La Force តកបៀតយ៉ាងម៉េចវ៉ារីតពីណាវីមូលហេតុអីបានមសាឡា La Force តកបៀតមានខីឡាច្រើនដោយសារអត់មាន វត្តរៀបហាឌីសណាមួយពីនប៊ីសល្លោះអាឡៃស្លាមថានប៊ីឲ្យតក្បៀតចេះទៅនៅក្នុងអាយ៉ាតកូរ៉ានអល់ឡោះថាវ៉ាលីតុកាប៊ីរុលឡោះចូលអ្នកតក្បៀតជាងអត់ដឹងថាតក្បៀតតក្បៀតមួយណាទេជាងដល់ក្នុងហាឌីសអឺដល់នប៊ីសល្លោះក៏អត់បានក៏អត់បានប្រាប់ថាអូឲ្យតក្បៀតយ៉ាងយ៉ាងចេះឡាហ្វាសវិញចេះចេះអត់មានជាងហេតុដូច្នេះហើយរឿងតក្បៀតនេះអឺឃីឡាអ៊ូឡាម៉ាច្រើនអញ្ចឹងលឹកឡើងអំពីអ្វីដែលជាយុមដែលជាសហេះដែលអឺ នៅក្នុងមុសនណាហ្វរបស់អាប់ឌុលរ៉ាហ្សាកមុសនណាហ្វអ៊ីបនុអាប៊ីសៃបាហាឌីសអំពីអាប់ឌុលឡាអ៊ីបនុម៉ាស្អ៊ូដដែលគាត់ថាមានហើយរ៉ូស៊ូលសាឡាមកានូយូកាប៊ីរអាយ៉ាមតជ្រីកអល់ឡោះអក្បារអល់ឡោះអក្បារពីរដងឡាអ៊ីឡាហអ៊ីឡឡោះវ៉ាឡោះអក្បារអល់ឡោះអក្បារវ៉ាលីឡាហ៊ីលហាំចឹងអានឹងតក្បៀតដែលវ៉ារិតពិតប្រកបដែលអ៊ីបនុអាប៊ីសៃបានិងអាប់ឌុលរ៉ាហ្សាកគាត់សរសេរក្នុងមុសនណាស់បាទគាត់ថាជាសហេះជាងគេដែលមកពីនប៊ីសល្លឡោះអាឡៃវសាឡាម ក៏ប៉ុន្តែផ្ទុយគ្នា Hafiz Ibn Hajar al-Asqalani គាត់លើកនៅក្នុងគីតាប Al-Fath បាទនៅក្នុង Fathul Bari អ្វីដែលសហះជាង គេមកពីនប៊ីសាឡោះអាឡៃសាឡាំគឺតក្បៀរអល់ឡោះអក្បាត់3ដងមិញលថាតា2ដងឯងមិញតែរបស់អ៊ីបហាជា2ដងអល់ឡោះអក្បាត់អល់ឡោះអក្បាត់អល់ឡោះអក្បាត់ហើយបានឡាអ៊ីឡាហិលឡោះវ៉ាឡោះអក្បាត់អល់ឡោះអក្បាត់វ៉ាលីឡាហិឡាមក៏ប៉ុន្តែ Imam Syafi'i rahimahullahu taala គាត់ថាវ៉ាអ៊ីនហ្សាឌូហ្វាកាណាហាសានបើសិនថែមទៅលើនឹងទៀតគាត់ថែមថាម៉េចអល់ឡោះអាក់បារកាប៊ីរ៉ាវលហាំឌុលឡាហ៊ីកាស៊ីរ៉ាវ៉ាស៊ុបហានអល់ឡោះបុក្រតវ៉ាអស៊ីឡាឡាអ៊ីឡាហ៊ីអ៊ីឡាឡោះវ៉ាហ្ដាសដកវ៉ាដាវ៉ាណាសរអាបដាវ៉ាអ៊ីហ្សាជុនដាហ៊ូវ៉ាហាហ្សាមលអាហ្សាបវ៉ាហ្ដាដោយអ្វីដែលចាស់ចាស់យើងកំពុងតែតកប៊ីលមុនអ៊ីម៉ាំស្យាហ្វីរបស់ក្នុងគីតាបអលម៉ាជមូ និងគីតាបមុខតាសតអលមូសិននេះគាត់និយាយថា បើសិនណាយើងថែមអាហ្នឹងរហូតដល់ចប់គឺល្អជាងអាយើងតាក្បៀតដែលឡាហ្វសមកមកពីណាប៊ីហ្នឹងគឺល្អជាង ដោយសារអីគាត់ថាមានហាឌីសជាច្រើនដែលណាប៊ីសល្លោះអាឡៃស្លាមជំរុញឲ្យយើងតាក្បៀតជាមួយនឹងអឺសាឡាវ៉ាតជាមួយនឹងតាហ្មៀតជាមួយនឹងអីតែគ្រាន់ថាឡាហ្វសហ្នឹងអត់មានវរិទ្ធទេតែគ្រាន់តែមានហាឌីសដែលណាប៊ីជំរុញឲ្យយើងតាក្បៀតឲ្យយើងតាហ្មៀតឲ្យយើងតាហ្លីលអញ្ចឹងបានអ៊ីម៉ាំសាហ្វីគាត់ ពង្រួមចូលគ្នា Lafort Lafort ហ្នឹងទៅជាថែមថែមអ្វីដែលអ្វីដែលយើងសូមបាត់កាវីរោអីចឹងទៅរោអល់ហាំឌុលឡាហ៍កាស៊ីរោស្លាឡឡោះបុក្រតវ៉ាស៊ីឡាឡាអ៊ីឡាឡោះឡាណាប៊ូឌូអ៊ីឡាអ៊ីយ៉ាមុខរីស៊ីនអល់ហ៊ូឌីតរហូតដល់ចឹងទៅថែមអាហ្នឹងចឹងសរុបឲ្យខ្លីការថែមការខ្លីតែប៉ុនអាលិនដាសូនដំបងក៏វាអត់មានជាបញ្ហាដែរក៏ប៉ុន្តែការខិលាហ្វអ៊ូឡាម៉ាគាត់ថាក៏មានខិលាហ្វតែយើងចង់ធ្វើមួយណាក៏បានចឹងអ្វីដែលលិនចង់លើកមួយទៀត គឺម៉ាសាឡាតឹកបៀតយ៉ាម៉ាអ៊ីនិងតឹកបៀតឯកជនតើមួយណាត្រឹមត្រូវជាងអញ្ចឹងយើងមើលទស្សនៈរបស់អ៊ូឡាម៉ាអ៊ូឡាម៉ាបិទណាស់អឺការតឹកបៀតបើយើងក៏លេខទៅមើលដាលិលណាប៊ីអត់បានបញ្ជាក់ថាតឹកបៀតត្រូវធ្វើម្នាក់ឯងឃើញទេឬតឹកបៀតនឹងត្រូវឲ្យរួមគ្នាដោយទៅសុកយើងរួមមានមេម្នាក់កាន់ក្បាលមីក្រូអល់ឡោះអក្បអល់ឡោះក្បត់ចប់ចឹងហើយបាន ម៉ាក់មកតពីក្រោយតតតតាតកបៀតយកម៉ាអ៊ីនឹងបានឬមិនបានអញ្ចឹងបើយើងក៏លេខទៅមើលអ៊ូឡាម៉ាដែលថាអត់បាននឹងគឺច្រើនអ៊ូឡាម៉ាដែលថាតកបៀតយកជាលក្ខណៈរូបអត់បាន ក្នុងហ្នឹងគឺម៉ាសាប់ម៉ាលីគីនិងហាំបាលី ដែលថាតកបៀតអឺអឺជារួមហ្នឹងគឺអសារៈទេបានអសារៈគឺត្រូវតកបៀតឯកជនឯកជនម្នាក់ម្នាក់ អ្នកណាចេះទឹករបៀបអីទឹករបៀបហ្នឹងទៅម្នាក់ម្នាក់អត់មានទៅលក្ខណៈមេដឹកនាំកាន់មីក្រូមួយហើយតអ្នកតាមក្រោយទេរហូតដល់អ៊ីម៉ាមម៉ាលិកគាត់ថារហូតដល់បិទអាសទៅទៀតនោះអ្នកណាទឹករបៀបរួមគឺបិទអាសហើយអ្វីដែលទទួលស្គាល់ដោយអ៊ីម៉ាមផ្សេងផ្សេងដូចជាអ៊ីម៉ាមអាសាទីប៊ីអ៊ីម៉ាមឈេប៊ីនបាសអាល់បានីអូសៃមីនសិតតែយល់ទាំងអស់ថាទឹករបៀបជាលក្ខណៈរួមដែលមានមេដឹកនាំហ្នឹងគឺបិទអាសក៏ប៉ុន្តែក្នុងម៉ាសាប់ឆាបអ៊ីគាត់គាត់ថាជាស៊ុណាត់វិញ Ketua mazhab Syafi'i, Imam Syafi'i kata tha yushra uh, yushra takbir al-jama'i. Kata tha ក្រោយមក Imam Syafi'i al-om គាត់ថាម៉េចគាត់និយាយក្នុងក្តាប់អល់អ៊ុមគាត់ថា fa idza ra'aw hilal syawal ahbabtu ayyukabbiran nasa jama'atan wa furada fil masjidi wal aswaqi wat turuqi wal manazili wa musafirin wa muqimin fi kulli hal ជាងសម្ដីនេះមានក្នុងក្តាប់អល់អ៊ុមរបស់ Imam Syafi'i Imam Syafi'i Imam Syafi'i ថា នៅពេលដែលពួកអ្នកឃើញអឺចំណិតខែយប់ថ្ងៃរយ៉ាខ្ញុំសប្បាយចិត្តខ្ញុំចូលចិត្តឲ្យអ្នកទាំងអស់គ្នាទឹកក្បៀតជាលក្ខណៈរួមគ្នា ហើយក៏ជាលក្ខណៈឯកជនម្នាក់ម្នាក់ឯងក៏បានដែរទាំងក្នុងមស្ជីតទាំងតាមផ្លូវទាំងនៅផ្សារទាំងក្នុងផ្ទះទាំងអ្នកធ្វើដំណើរទាំងអ្នកមកពីឆ្ងាយចឹងសូមទឹកក្បៀតរួមគ្នាទាំងអស់ចឹងកន្លែងហ្នឹងហើយបាននៅក្នុងមស្ជីតអ៊ីចាត់ទុកថាទឹកក្បៀតរួមហ្នឹងគឺជាសុណាតក៏ប៉ុន្តែ បញ្ជាក់ថាម៉ាសាប់ហាំបាលីនិងម៉ាលីគីគាត់ថាអត់សុណាត់ទេ ណាសុណាត់តម្រូវឲ្យទឹកបៀតរៀងរៀងខ្លួនក៏ប៉ុន្តែអ៊ីម៉ាមម៉ាលីគីគាត់ជ្រុលរហូតដល់ថាអ្នកណាទឹកបៀតរួមគឺបៀតអាទៅទៀតនោះយ៉ាអញ្ចឹងបានន័យថា អ្វីដែលជាតម្រូវគឺចង់ឲ្យឲ្យយើងទឹកបៀតតែលិតអត់លិតអត់ថ្ងៃនេះលិតអត់ចង់បកស្រាយលិតអត់ចង់តរយះណាទូរំលីលិតអត់ចង់តរយះថាមួយណាដែលត្រូវ ឬមួយអ្នកដាក់ខុសទេព្រោះសិតតែមានទស្សនៈរៀងរីកខ្លួនហើយអត់មានដលិលពីណាប៊ីថាណាប៊ីតើក៏មានលក្ខណៈឯកជនឬក៏រួមដែរចឹងលើគាត់ចង់បញ្ជាក់ថាទាំងអស់ហ្នឹងវាមានទស្សនៈពីឧឡាម៉ាពីឧឡាម៉ាទាំងអស់ថាបើយើងធ្វើឯកជនក៏ធ្វើទៅតែបើយើងថានៅមស្ជីតយើងមានសម្បះយ៉ាងជាលក្ខណៈរួមនៅមស្ជីតឬនៅកន្លែងមុសាឡាអ៊ីតកន្លែងវាលបើសិនជាអ្នកអាវ៉ាមច្រើនដែលគាត់មិនសូវចេះតកបៀតទេអានឹងយើងនាំគាត់តកបៀតទៅក៏ប៉ុន្តែទួលនំលីគាត់ជាសួរថាចុះតកបៀតធ្វើឡើងគូ ស្រែកជាលកូដូចចាស់ចាស់យើងសំលេងប្រុសប្រុសណាលើអ៊ីឡាអ៊ុរហនអញ្ចឹងតានឹងវាវាបញ្ហាអត់បើតាមចម្លើយគឺដរាបណាយើងអាចទឹកវិទ្យារួមបានគឺអាឡាគូនឹងអត់មានបញ្ហាអានឹងបើយើងយកទស្សនៈដែលទឹកវិទ្យារួមបាន តែបើសិនជាយើងយកទស្សនៈអ៊ីម៉ាមម៉ាលិកគាត់ថាទឹកវិទ្យារួមបេតអាអានឹងអត់មានអីត្រូវទៅឡាគូអីជារួមទេតែបើយើងបើយើងឡាគូម្នាក់ឯងទឹកវិទ្យាម្នាក់ឯងឡាគូឯង អើអត់ម្នាក់ឯងទៅយ៉ាអានឹងអត់មានបញ្ហាអានឹងសង្ខេបដល់អ្វីដែរសំដៅបាក់ទូរំលាយ៉ាអរគុណច្រើនសាយសោះអញ្ចឹងអ៊ីនសាអល់ឡោះគឺអត់បញ្ហាសម្រាប់យើងហើយយើងបានយល់ទាំងអស់គ្នាស្ដាប់បានការបកស្រាយសើអ៊ីនសាអល់ឡោះហើយយើងនៅមានសំណួរសង្គមថាអស្ចារ្យបានកត់តាមនៅសំណួរហើយប៉ុន្តែសូមបន្ថែមសំណួរមួយទៀតណា ពាក់ព័ន្ធទៅនឹងគាត់សុភីគាត់ចង់សួរថា យើងនៅឆ្ងាយពីស្រុកតើយើងចង់ចាក់បត្រាស់យ៉ាងណាដែរគាត់ថាគាត់នៅឆ្ងាយពីស្រុកអាចជាពលករនៅស្រុកផ្សេងអញ្ចឹងណានៅស្រុកក្រៅអញ្ចឹងណាហើយគាត់ចង់ចាក់សកាសបត្រាស់យ៉ាងណាដែរនឹងជូនសាមសូត្រអ្នកស្រែដូចបងអរគុណច្រើនបងដែលបានចូលរួមហើយបាន លើកជាសំណួរតកតងទៅនឹងសម្បោះយ៉ាងនៅក្នុងគ្រួសារមានតែ3នាក់តើត្រូវធ្វើអីគេតើធ្វើធ្វើ ខត់បាសដែរឬទេពីព្រោះខ្ញុំនៅតំបន់ក្រហមអ្នកសារដូចបងគាត់នៅតំបន់ក្រហមបានថាតំបន់ក្រហមមិនអាចចេញទៅណារួចទេនៅខេត្តបរសេលុខ្ញុំស្គាល់ខេត្តបរសេលុតំបន់ក្រហមអញ្ចឹងអូស្តាយើងបានបកស្រាយហើយមិញដើម្បីកុំឲ្យចំណាយពេលយូរគាត់បកស្រាយហើយអញ្ចឹងមានន័យថាកាលណាបើយើងនៅក្នុងគ្រួសារតែ3នាក់គឺយើងសាឡាតធម្មតាដោយមិនចាំបាច់គ្រប់បាសទេហើយត្រង់ចំណុចនេះ បើយើងមើលការពិចារណាទៅគណៈដឹកនាំជាន់ខ្ពស់ស្នាមកម្ពុជាក៏បានចេញលិខិតណែនាំផងដែរសម្រាប់ឱកាសឬក៏ពេលវេលាដែលបិទម៉ាស៊ីតមិនបើកឲ្យមានការជួបជុំនោះគឺយើងសាឡាត់រយៈនៅតាមផ្ទះរៀងឯខ្លួនដោយមិនចាំបាច់សូត្រខុនប៉ះនោះទេមានន័យថាយើងសប្បាយយ៉ាងគ្រូសាយើងដៃធ្វើអ៊ីម៉ាមទៅកូនចៅយើងតាមពីក្រោយទៅសប្បាយយ៉ាងតាមរបៀបដោយដែលយើងសប្បាយយ៉ាងរយៈនៅម៉ាស៊ីតរួចហើយមិនចាំបាច់សូត្រខុនប៉ះទេយ៉ាអាហ្នឹងក៏សាស្ត្រយើងបាន បោះស្រាយយើងឲ្យដែរយ៉ាជាកិច្ចបន្តសូមជូននីតិដល់លោកស្ដាប់មកសួតដើម្បីបកស្រាយនៅសំណួរដែលលោកស្ដាប់នឹងឆ្លើយដែលលោកអានបាញ់វិញបន្តដល់សូមលក្ខណៈសង្ខេបតិចដោយសារពេលវេលាយើង1ម៉ោងជាងយ៉ាបិស្មិលឡាអល់ហាំឌីលឡាចឹងពាក់ព័ន្ធនឹងគាត់នៅទី1គាត់នៅប្រទេសក្រៅគាត់គាត់នៅតំបន់សហគមន៍គាត់នៅកន្លែងណាដែលគាត់មិនអាចឆ្លៀតឱកាសដើម្បីចេញមក ចាក់សកាត់ត្រាស់ទៅឲ្យមុស្តាហុកគីនទៅឲ្យអ្នកដែលត្រូវទទួលយកអំពី fakir miskin ហ្នឹងគឺចំណុចហ្នឹងគឺវាមិនមានបញ្ហាអ្វីទេគាត់អាចយកវកិលតំណាងឲ្យគាត់នៅតំបន់ណាក៏ដោយដែលគេអាចយកទៅដល់ដៃអ្នកក្រីក្របានអញ្ចឹងដោយសារនេះជាហៅថាដរូរ៉ោះជាការចាំបាច់មួយដែលគាត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបរិច្ចាគលុយកាក់របស់គាត់អញ្ចឹងគាត់អាចឲ្យតំណាងរបស់គាត់ជាងគាត់បានទោះបីគាត់នៅណាក៏ដោយអត់បញ្ហាអីទេ ទី1ហើយចំណុចទី2ខ្ញុំសង្ខេបឲ្យខ្លីចំណុចទី2គឺគាត់និយាយមានថាគាត់ជាអ្នកក្រីក្រខ្លាំងដែលគាត់មិនអាចពេញសង្កាត់បានអញ្ចឹងយើងមើលឲ្យថានៅក្នុងហាឌីសដែលរ៉ូស៊ូលឡោះសុលសាំបានបញ្ជាក់សម្រាប់អ្នកណាហើយដែលមានលុយឬក៏ថវិកាសម្រាប់យប់រយ៉ានៅថ្ងៃរយ៉ាមានតែប៉ុណ្្នឹងអានឹងបាច់ចាំចែងទេសកាត់ពួកគាត់អស់ហើយ សម្រាប់តែក្រុមគ្រួយប់ថ្ងៃរយ៉ានិងព្រឹករយ៉ាទេ លើសពីហ្នឹងអានឹងចាំចាញ់អញ្ចឹងប្រសិនបើគាត់ក្ររហូតដល់អត់មានអង្គឬក៏អត់មានលុយដើម្បីទិញអង្គយករយៈគាត់ឲ្យមានប៉ុន្តែសម្រាប់តម្រូវគ្រួសាររបស់គាត់នៅពេលយប់រយ៉ាថ្ងៃរយ៉ាគឺគាត់មិនចាំទិញទៅកាត់ទេមិនបាច់ចាំចេញទេហើយសំណួរបន្តនៅមួយទៀតដើម្បីអស់ចម្ងល់ថាចុះបើសិនគេចេញឲ្យគាត់ ហើយគាត់អាចយកអាគេចេញឲ្យគាត់ចេញបន្តទៀតបានអីអត់ណាប្រសិនបើគេចេញឲ្យគាត់ហើយគាត់យកមកគឺគាត់អាចតម្រូវគ្រួសាររបស់គាត់គ្រប់គ្រាន់ហើយអ្វីដែលគេឲ្យរបស់គាត់ហ្នឹងជាកម្មសិទ្ធិរបស់គាត់អាចយកអាហ្នឹងទៅចេញសម្រាប់ខ្លួនគាត់បានយ៉ាគេចេញឲ្យគាត់គាត់យកតាមបន្តទៀតបានចាំបន្តទៀតបានព្រោះហាអ្វីដែលតម្រូវរបស់គាត់គឺដូចនិយាយថាគឺគាត់ធ្ងន់បើបើគាត់អត់មានអីហូបរហូតដល់ថាសម្រាប់រយ៉ាយប់រយ៉ាសបាយហ្នឹងអត់មានអាហ្នឹងទុកសម្រាប់គាត់ព្រមតែគាត់អាចលើសហើយ អានឹងគឺត្រូវគាត់ចេញសម្រាប់គុណរបស់គាត់ចាមានន័យថាកតបកិច្ចជាប់សកាត់វិចារនេះសម្រាប់អ្នកណាដែលមានស្បៀងគ្រប់គ្រាន់នៅក្នុងរយៈពេល1ថ្ងៃមួយយប់នៃខែរយ៉ាលើសពីនោះគឺសល់ប្រហែលចេញប៉ុណ្ណឹងបើអត់ទេគឺអត់ប៉ុណ្ណឹងតែវិញអត់ទេចាំចេញទេយ៉ាចាអមេទៀតហើយចាមានសំណួរដែលទៅឆ្លើយទៀតទេឧស្សាហ៍ងាកដល់ឧស្សាហ៍យសោះម្ដងចាបាទអមេនទេហាចា ចឹងសំណួររបស់លិនមិញហ្នឹងគាត់សួរថាតើសម្រាប់អ្នកអត់សម្បះយ៉ាងហើយដល់ថ្ងៃរយ៉ាគាត់សម្បះយ៉ាងដល់រយ៉ាសះមិនសះអាហ្នឹងចម្លើយវាសះបានន័យថាគាត់សម្យ៉ាងអីសះហ្នឹងហើយអា5លោកទូចឹងដែរអា5លោកទូរាល់ថ្ងៃបើគាត់បោះបង់មួយណាគឺទុសាគាត់អាហ្នឹងហើយបើគាត់សម្បះយ៉ាងមួយណាគឺគាត់រួចអាហ្នឹងគំតែយើងគួរតែប្រយ័ត្នប៉ុណ្ណេះសម្រាប់សម្បះយ៉ាង5លោកទូណាវាយឹបកតាបកិច្ច5លោកទូនេះគឺជា ចំណុចកលឹះសំខាន់ដែលអល់ឡោះនឹងសួរនៅថ្ងៃគីយ៉ាម៉ាត់នោះមុនគេរាល់អ៊ីបាដិតទាំងអស់អល់ឡោះផ្ដោតមកលើសម្បាយ៉ាង5វគ្ទូបើមិនជាអត់សម្បាយ៉ាង5វគ្ទូអាម៉ាល់ផ្សេងៗអល់ឡោះធីបចោលឃើញអត់យកមកគិតគូទេអញ្ចឹង សុកចិត្តយកអាម៉ាល់ពាក់ព័ន្ធនឹងសម្បាយ៉ាងគឺសំខាន់ណាស់គេព្រោះឧឡាម៉ាថាអ្នកអត់សម្បាយ៉ាងរហូតដល់ស្លាក់កាហ្វៀតតែបើពាក់ព័ន្ធថាយើងគិតថាគាត់មកសម្បាយ៉ាងខ្លះលែងខ្លះហេតុដល់សម្បាយ៉ាងរយ៉ាគាត់សម្បាយ៉ាងរយ៉ាដូចអ្នកដែលសួរដែរថាมันបួសក្រោយមកសម្បាយ៉ាងរយ៉ាมันបួសចាក់វិត្រាចាក់សកាត់វិត្រាអាហ្នឹងវាចម្លើយដូចគ្នាទាំងអស់អារឿងកតាបកិច្ចមួយណាគឺកតាបកិច្ចមួយហ្នឹងតែបើយើងធ្វើមួយណាគឺយើងរួចខ្លួនមួយហ្នឹងអត់មានតែពាក់ព័ន្ធគ្នាទេញ៉ាចម្លើយសង្ខេបប៉ុណ្ណា យ៉ាអរគុណច្រើនលោកសាស្ត្រវាគ្មិនទាំងអស់ហើយកម្មវិធីរបស់យើងក៏បានឈានដល់ទីបញ្ចប់ទៅហើយអរគុណសម្រាប់វាគ្មិនឧស្សាហសាររបស់យើងដែលបានចំណាយពេលវេលាចូលរួមកម្មវិធីនៅក្នុងស្រីនេះហើយក៏អរគុណផងដែរដល់បងប្អូនរបស់យើងដែលកំពុងតែទស្សនាសង្ឃឹមថាយើងជួយ share បន្តដើម្បីឲ្យយកថ្មនេះប្រហែលជាបងប្អូនយើងជាច្រើនបានមើលទេ ចឹងយើងអាចជួយ share បន្តដើម្បីឲ្យស្អែកព្រមឡើងពេលព្រឹកហ្នឹងគឺមិត្តភ័ក្តិរបស់យើងពេលទំនេរពីការងារគាត់ដេកមើលហើយបានស្វែងយល់អំពីអឺអាដាបនៃថ្ងៃរយ៉ានិងសកម្មភាពថ្ងៃរយ៉ានិងអ្វីដែលយើងគួរធ្វើនៅថ្ងៃរយ៉ាទាំងអស់គ្នាអ៊ីនសាអល់ឡោះយ៉ាហើយសង្ឃឹមថាអល់ឡោះសុបហានវតាអាឡានឹងផ្ដល់នៅហិកម៉ាត់ផ្ដល់នៅបរិកាសសម្រាប់យើងទាំងអស់គ្នាក្នុងការស្វែងយល់ជាយាមរៀនសូត្រអំពីហុកុមអាកាមរបស់អល់ឡោះសុបហានវតាអាឡា ជាមួយគ្នាដែរសូមទូអាពីអល់ឡោះស៊ុបហានូតាឡាឲ្យអល់ឡោះអល់ឡោះស៊ុបហាតាឡាទទួលយកនៅអាម៉ាល់អ៊ីបាដាតរបស់យើងនិងអាម៉ាល់សាលេះសាលេះរបស់យើងជាពិសេសការបួសនិងសាឡាតតារ៉ាវេះរបស់យើងសូមផ្ដាំផ្ញើទៅកាន់បងប្អូនយើងទាំងអស់ដែលកំពុងតែទស្សនានេះអឺកុំតនអាបញ្ឈប់ណាការស្វែងរកយប់ឡៃលតុលកដារបស់យើងដោយសារយប់នេះគឺយប់28នៅយប់40មួយទៀតយប់ទី29ណាតិចលើថាព័ត៌មានថា យប់ឡៃលតុលកដាចោះពីយប់មិញហើយហើយ ឈប់ពីយប់នេះទៅឈប់សម្បាហាង តរវ៉ាឈប់អីអានេះយើងខាតទេណាយើងព័ត៌មាននេះយើងមិនអាចទទួលជឿថាវាពិត100%ដុល្លារទេណាមិនអាចទទួលមិនអាចបញ្ជាក់ថាវាពិត100%ទេឡើយទទួលក៏គឺអត់មានអ្នកណាដឹងទេសូម្បីតែរ៉ាស៊ូលឡោះក៏គាត់មិនអាចប្រាប់យើងផងចឹងទេចង់5ឆ្នាំចុងក្រោយថាឲ្យតែយើងខិតខំនៅក្នុងរង្វង់10ជប់ចុងក្រោយនៃខែរ៉ម៉ាឌនយើងនឹងទទួលបានតម្លៃនៃយប់លៃលតុលកដិតជាក់ជាសំខាន់ ទោះបីជាយើងដឹងឬមិនដឹងឃើញឬក៏មិនឃើញក៏ដោយសំខាន់ឲ្យតែបានគ្រប់10ថ្ងៃហាក់ដូចជាយើងចាត់ទុកថា10ថ្ងៃហ្នឹងទាំងទាំងទាំង10យប់ហ្នឹងគឺសិតតែជាយប់ឡៃលតុលកតទាំងអស់ឲ្យគិតក្នុងអារម្មណ៍យើងចឹងដើម្បីញ៉ាំងឲ្យយើងធ្វើអាម៉ាលអ៊ីបាដាតនិងខិតខំធ្វើឲ្យបានច្រើនទាំង10យប់កុំឲ្យខកខានអញ្ចឹងទេអឺសូមផ្ដាំម្ដងហើយម្ដងទៀតថាកុំតន់អាឈប់នៅសល់យប់នេះ ហើយនឹងយប់ស្អែកយប់សេះមួយទៀតណាដរាបណាមិនតន់មើលខែឃើញទេ យើង នៅតែបន្តខិតខំធ្វើអាម៉ានអ៊ីបាដាតរបស់យើងជានិច្ចណាឱកាសខែរ៉ាម៉ាដនមិនងាយនឹងបានទទួលទេយ៉ាអញ្ចឹងទេ កម្មវិធីរបស់យើងសូមបញ្ចប់ប៉ុណ្ណេះ وبالله التوفيق والهداية والسلام عليكم ورحمة الله وبركاته وعليكم السلام ورحمة الله وبركاته وأظلنا شهر السلام ضيف يزور بكل عام